مسألة هوية رملي رملي كابتن مقدمة لنا شهر السلام ضيف يزور بكل عام فإذا أهل هلاله في الكون ينحسر الظلام في الكون ينحسر الظلام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 رب اشرح لي صدري ويسر لي امري واحلل عقدة من لساني يفقهوا قولي اما بعد السلام عليكم ورحمة الله وبركاته الحمد لله ومعكم سلسلة الاسلام كتي كرب ربان جوكني جسمي نحن ريتيني نحن كان وثي ويتكا جتاج في ساعة في حكم تابعون تنكها رمضان هاي نحن ريتيني ان شاء الله គឺយើងនឹងលើកយកនៅប្រធានបទមួយដែលពាក់ព័ន្ធទៅនឹង zakat fitrah ដែលយើងដឹងហើយថាជាកតបកិច្ចរបស់អ្នកឥស្លាមនៅពេលបញ្ចប់ខែរ៉ម៉ាឌនគឺយើងត្រូវមានអាម៉ាឡានមួយទៀតគឺការចេញ zakat fitrah ដែលកន្លងមកយើងឃើញថាមានបងប្អូនយើងជាច្រើនតែងតែចោតសួរនៅសំណួរដែលជាចម្ងល់របស់ពួកគាត់ពាក់ព័ន្ធទៅនឹង zakat fitrah យ៉ាងច្រើន ជាទេថ្ងៃនេះយើងក៏លើកយកនៅប្រធានបទនេះមកដើម្បីធ្វើការពិភាក្សាជជែកនិងផ្ដល់នៅព័ត៌មានក៏ដូចជាចំណេះដឹងជូនដល់បងប្អូនជាពិសេសនៅក្នុងសង្គមឥស្លាមរបស់យើងនៅកម្ពុជាដើម្បីគោលបំណងឲ្យយើងទាំងអស់គ្នាអនុវត្តនៅអ៊ីបារ៉ាត់មួយនេះឲ្យបានត្រឹមត្រូវតាមសុនណះនប៊ីសល្លឡោះអាឡៃហ៊ុសឡាំដ៏ពិតប្រាកដបងប្អូនឥស្លាមជាទីគោរពយើងដឹងហើយថាអឺ អឺថ្ងៃនេះផងដែរគឺយើងមានការជើញចូលរួមពីវាគ្មិនរបស់យើងអឺមានហ្វាឌីរ៉ាតុលអ៊ីស្តាតសេះម៉ាន់សូរអាប់ឌុលឡានៅខេត្តកំពតហើយនឹងហ្វាឌីរ៉ាតុលអ៊ីស្តាតលុកម៉ានយូសុហ្វនៅកោះកុងហើយអ៊ីស្តាតមូហាម៉ាត់ហាសាននៅខេត្តកែបនៅអ៊ីស្តាតអាប៊ូបកាត់នៅសៀមរាបប៉ុន្តែដោយសេវានៅមានបញ្ហាថ្ងៃនេះ ដូចជាបងប្អូនបានជ្រាបហើយគឺអាកាសធាតុដូចជាមិនអំណោយផលអាកាសធាតុរអាប់រអួលដូច្នេះតំបន់ខ្លះអាចមានបញ្ហាសេវាចឹងទេអ៊ីនសាឡោះយើងនឹងព្យាយាមតាក់ទងហើយនឹងចូលរួមទាំងអស់គ្នាចឹងខ្ញុំសូមចាប់ដើមនៅកម្មវិធីហើយបងប្អូនដែលកំពុងតែទស្សនាយើងទាំងអស់គ្នាសូមមេត្តាមេត្តាជាស្រ័យប្រសិនបើមានការរអាក់រអួលអ៊ីនសាឡោះ ហើយសូមជម្រាបថាប្រសិនបើបងប្អូនតបីក៏ដូចជាបងប្រុសបងស្រីយុវជនយុវនារីទាំងអស់ដែលកំពុងទស្សនា មានចម្ងល់ ពាក់ព័ន្ធទៅនឹងហូកុំសកាត់ពិត្រាជាពិសេសប្រធានបទរបស់យើងក៏ដូចជាអ្វីដែលពាក់ព័ន្ធផ្សេងៗទៀតផងដែរអាច comment នៅខាងក្រោមដើម្បីសួរទៅដល់វាគ្មិនរបស់យើងដែលខ្ញុំនឹងលើកយកសំណួរជូនដល់ពួកគាត់ដើម្បីធ្វើការឆ្លើយតបភ្លាមៗនៅក្នុង ពេលនេះតែម្ដង។ នេះអញ្ចឹងកម្មវិធីយើងកំពុងតែទន្ទឹងរង់ចាំដល់នៅសំណួរក៏ដូចជាមតិរបស់បងប្អូនដើម្បីយកមកពិភាក្សានៅក្នុងកម្មវិធីនេះទាំងអស់គ្នាអ៊ីនសាអល់ឡោះបងប្អូនឥស្លាមជាទីគោរពពាក់ព័ន្ធទៅនឹងសកាត់ប្រត្រាស់យើងដឹងហើយថាអឺ zakat គឺយើងធ្លាប់ដឹងហើយពាក្យថា zakat នេះគឺជាទ្រព្យសម្បត្តិផ្នែកមួយដែលវជាប់ដែលយើងទៅបញ្ចេញឬក៏ដែលយើងទៅបរិច្ចាគជូនទៅដល់អ្នកដែល ជាអះលីហ្សាកាតអ្នកដែលទទួលសិទ្ធិហ្សាកាតនេះចឹងទេពាក់ព័ន្ធទៅនឹងហ្សាកាតហ្វីត្រាគឺយើងមានពាក្យមួយទៀតហៅថាហ្វីត្រាហ្សាកាតុលហ្វីតមានន័យថាការបរិច្ចាគហ្សាកាតហ្វីត្រាហ្នឹងគឺយើងស្គាល់ហើយហ្វីតមានន័យថាស្រ័យបួសអឺយើងហៅថារយ៉ាហ្វីត្រារយ៉ាហ្វីត្រាហ្នឹងរយ៉ាឬក៏អ៊ីឌីលហ្វីត្រីហ្នឹងរយ៉ាស្រ័យបួសចឹងពាក់ព័ន្ធទៅនឹងហ្សាកាត់វិតាគឺជាហ្សាកាត់ដែលយើងទៅបរិច្ចាគនៅក្នុងនៅពេលដែលយើងស្រ័យបួសខែរ៉ម៉ាដន ណាការបរិច្ចាគសកាត់នៅពេលដែលយើងចេញបួសខែរ៉ម៉ាឌនចាអញ្ចឹងសកាត់វិត្រាមានន័យថាសកាត់វិត្រាហ្នឹងគឺអឺគេឲ្យឈ្មោះថាអឺសកាតុលសកាតុលអាប់ដានសកាតុលណាហ្វឬក៏សកាតុហ្វិតឈ្មោះរបស់វាណាដែលមានន័យថាសកាត់ហ្នឹងវាពាក់ព័ន្ធទៅនឹងមនុស្សផ្ទាល់ណាវាអត់ពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិដោយសកាត់ធម្មតាទេអញ្ចឹងភាពខុសប្លែករវាងសកាត់វិត្រាហើយនិងសកាត់ធម្មតាគឺថា ហ្សាកាត់ធម្មតាគឺពាក់ព័ន្ធទៅនឹងអ្នកដែលមានបានថាសារ៉ាត់របស់វាអ្នកដែលមានចំនួនគ្រប់ណាសល់គ្រប់មួយឆ្នាំគ្រប់សារ៉ាត់របស់វាគ្រប់ហោគ្រប់និសរបស់វាទើបទើបជាប់កតបកិច្ចដែលត្រូវបរិច្ចាគហ្សាកាត់ដល់ហើយហ្សាកាត់វិត្រានេះគឺមិនសំដៅទៅលើអ្នកមានទេឲ្យតែអ្នកនោះមានអាហារហូបគ្រប់គ្រាន់អឺដែលគ្រប់គ្រាន់មួយថ្ងៃមួយយប់នៃថ្ងៃរយ៉ាហ្នឹងហើយសល់ពីនោះគឺត្រូវតែបរិច្ចាគហ្នឹងត្រូវតែបរិច្ចាគចេញហ្សាកាត់ហើយ ចឹងមានន័យថាអឺអ្នកមានក្តីអ្នកក្រក្តីប្រុសក្តីស្រីក្តីក្មេងចាស់ណាគឺអ្នកដែលមានវត្តមាននៅក្នុងខែរ៉ាម៉ាដននឹងត្រូវជាប់កតាបកិច្ចសកាត់វិត្រានេះឯងយ៉ាចុះទេសកាត់វិត្រាអឺដូចដែលរ៉ាស៊ូលឡោះសល្លោះអាឡៃសាឡាមបានដាក់កតាបកិច្ចមកលើអ៊ុម៉ាត់អ៊ីស្លាមទាំងអស់គ្នានៅចុងលិខែរ៉ាម៉ាដនដល់ឡែកយើងដឹងហើយថាម៉ាសាឡាពាក់ព័ន្ធទៅនឹងសកាត់វិត្រាគឺមានច្រើន ហើយក្នុងនោះផងដែរអ្វីដែលកើតមាននៅក្នុងសង្គមរបស់យើងគឺជួនកាលពាក់ព័ន្ធទៅនឹងចំនួន កន្លងមកធ្លាប់មានការលើកឡើងខុសៗគ្នាពីចំនួន សកាត់ពីត្រាស់ទៅចេញប្រមាណនេះប្រមាណណាចាយើងដឹងថាមានកតាំងហើយក៏ប៉ុន្តែអ្នកខ្លះការកំណត់កតាំងខុសៗគ្នាដែរយ៉ាងទេថ្ងៃនេះអ៊ីនសាអល់ឡោះគឺយើងនឹងជួបវាគ្មិនរបស់យើងដែលអ៊ូស្តាតអ៊ូស្តាតនឹងលើកនៅបកស្រាយមកបកស្រាយនៅ ចងល់របស់យើងផងដែរពាក់ព័ន្ធទៅនឹងសកាត់វិត្រានេះអ៊ីនសាអល់ឡោះអញ្ចឹងជាបឋមនេះយើងជួបជាមួយនឹងឧស្តាតលោកម៉ានបន្តិចលោកម៉ានកោះកុងដោយភាសាតែកាលណាយូរវាខ្លាចបញ្ហាម្ដងទៀត السلام عليكم استاذ شيخ لقمان وعليكم السلام ورحمه الله وبركاته حياكم الله الحمد لله សុខសប្បាយ استاذ លៀងអត់ដល់កោះកុងសុខសប្បាយ កោះកុងភ្លៀងឯងកោះកុងកោះកុងឯនេះរាំងសតុំអីភ្លៀងតិចតិចដែរហើយមុនបន្តិចនេះបន្ទោលដែរហ្នឹងបាទណាអ៊ីនសាអល់ឡោះសង្ឃឹមថានឹងរលូនប៊ីអ៊ីស្នីឡាយ៉ាអល់ហាំឌុលីឡាអរគុណច្រើនដល់សាស្ត្រដែលបានចំណាយពេលវេលាក្នុងការចូលរួមកម្មវិធីរបស់យើងណានៅក្នុងរាត្រីនេះគឺយើងនឹងវិភាសាអំពីហ្សាកាត់ហ្វីត្រា ដូច្នេះខ្ញុំចង់ចោលសួរឬក៏សូមឲ្យឧស្សាហ៍លើកឡើងអំពីថាតើសកាត់ពិត្រាសដែលយើងត្រូវចេញនេះគឺចេញប្រមាណបានថាចំនួនដែលយើងត្រូវចេញនេះហើយយ៉ាងដូចដាច់សាស្ត្រការកំណត់ចំនួនសកាត់នេះបងបាទ بسم الله الرحمن الرحيم الحمد لله وبه نستعين ولا حول ولا قوة إلا بالله ចាអស្ចារ្យចំពោះ Start Only ដែលមានអឺបានបានផ្ដល់ឱកាសឲ្យរូបលន់តលបានចូលរួមនៅក្នុងកម្មវិធីនេះសង្ឃឹមថាកម្មវិធីរបស់យើងក៏ពេញទៅដោយបរកាត់រហមអំពីអល់ឡោះសុផានវតាឡាដើម្បីកុំឲ្យខាត់ពេលវេលានឹងចង់ចូលនៅក្នុងចំណងជើងរបស់យើងនៅជុំនេះតកតនឹងអឺសកាត់ត្រាស់របស់យើងតើមានចំនួនប៉ុន្មានដែរអញ្ចឹងណាទួន ចាយ៉ាយ៉ាតើតនឹងសកាត់វិត្រាស់របស់យើងនេះយើងដឹងហើយវាគឺជាវ៉ាយ៉ាប់មកលើយើងទាំងប្រុសទាំងស្រីទាំងក្មេងទាំងចាស់ត្រូវតែចេញសកាត់វិត្រាស់ចាដើម្បីសម្អាតខ្លួនរបស់យើងហើយវាផ្ដល់ចំណីអាហារទៅដល់ប្រទេសមិស្គីមអញ្ចឹងចង់បញ្ជាក់ថាកាត់វិត្រាស់នេះ តាមអ្វីដែលនប៊ីសល្លឡោះអាលីវ៉ាសាឡាមលោកបានបញ្ជាក់ فرض رسول الله صلى الله عليه وسلم زكاة الفطر صاعا من تمر أو صاعا من شعير على العبد والحر والذكر والأنثى والصغير والكبير من المسلمين وأمر بها أن تؤدى قبل خروج الناس إلى الصلاة حديث متفق عليه حديث نبي صلى الله عليه وسلم بقى من جاءها رسول الله بان نعم كتاب كيف ហ្សាកាត់បានន័យថាដាក់ហ្វ្រឌូឲ្យចេញហ្សាកាត់ហ្វីត្រាយ៉ាហ្សាកាត់ហ្វីត្រាហ្សាកាត់ដែលយើងសម្អាតខ្លួនរបស់យើងយើងស្រាយពោះខ្លួនរបស់យើងណាដើម្បីផ្ដល់អាហារដល់ថាយើងបានបួសបញ្ចប់តបកិច្ចរបស់យើងអញ្ចឹងការដែលរស៊ូលឡោះសរសរបានដាក់មកគឺឲ្យយើងមកសក់យ៉ាមកសក់បើយើងនិយាយឲ្យស្រួលស្ដាប់ដែល Sheikh វិស័យវិទ្យាបានបញ្ជាក់ថា2គីឡូ8ខាំហើយរហូតដល់មានថា3គីឡូនិយាយ3គីឡូកនិយាយរួម3គីឡូកគឺវាมันខ្វះទេវាលំមកវានៅតិចតួចបានថាពេញមកយ៉ា3គីឡូកគឺគ្រប់គ្រាន់សម្រាប់យើងជាសកាត់ត្រង់ដោយសារនៅសម័យនប៊ីសលស្លាមគេវល់យ៉ាវល់នឹងក្បោះដៃ4ក្បោះដៃហ្នឹង បានន័យថា4អាហ្នឹងដៃដល់ធំតិចអញ្ចឹងវាស្មើនឹងអឺ3គីឡូយ៉ា3គីឡូមកសពមិនថាឡើយអំពីផ្លែលម៉ើឬក៏សូមសលៃត្រូវតែចេញសកាត់ទៅលើខ្ញុំបំរើក៏ដោយឬក៏មិនមែនខ្ញុំបំរើបរោះឬក៏ស្ត្រីក្មេងឬក៏ចំណាស់មានឯងនៅក្នុងចំណោមអ្នកអ៊ីស្លាមត្រូវតែបរិច្ចាគសកាត់ fitrah យ៉ា តែកូនក្មេងអត់នោះក៏ត្រូវសកាត់វិក្រាស់ដែរណាអញ្ចឹងសកាត់វិក្រាស់ដែរចំនួនលើគឺយ៉ា3គីឡូយើងយកស្រួលស្អាតដែលយើងហៅថាមកតាំងមកតាំងហ្នឹងអញ្ចឹងអ្នកខ្លះវល់អង្គថា12កំប៉ុងយ៉ា12កំប៉ុងលើខ្វះ2គីឡូ8 2គីឡូជាងបន្តែយើងថា3គីឡូកំណត់យក3គីឡូអង្គរបស់យើងដែលយើងវត្តហើយការចេញរបស់រឿងនេះឯងគឺឲ្យយើងចេញមុននឹង អឺទៅសម្បាសយ៉ាងយ៉ាហ្នឹងអ្វីដែលនប៊ីសលស្ដាប់បានបញ្ជាក់នៅក្នុងហាឌីសនោះគឺឲ្យយើងចេញមិនទៅសម្បាសយ៉ាងហើយចំនួនរត់គឺ3គីឡូមួយថ្ងៃមួយទៀតយ៉ាអរគុណច្រើនស្ដាប់អឺចង់សួរស្ដាប់បន្ថែមបន្តិចណាអឺដែលលោកស្ដាប់និយាយថាកន្តាំងកន្តាំងនោះជាអង្គអញ្ចឹងមានន័យថាសកាត់វិត្រាំងគេឲ្យចេញតែតែតែអង្គឬក៏អ្វីផ្សេងអាចបានដែរស្ដាប់ ចង់មានន័យថាបងប្អូនយើងជាច្រើននៅស្រុកយើងនេះគឺគាត់ចាក់ជាលុយហ្នឹងណាចេញទៅកាត់យកយកលុយទៅចេញតើអ្វីដែលលោកសាស្ត្រនិយាយលើកឡើងបាញ់មិញនេះគឺពាក់ព័ន្ធទៅនឹងហាទីហ្នឹងគឺនិយាយតែពីរឿងអង្គអង្គអញ្ចឹងមានន័យថាម៉េចមានន័យថាសកាត់ចាស់ហ្នឹងចាក់បានតែអង្គឬក៏ផ្សេងវាអង្គចាក់បានដែរអត់យ៉ាអរគុណច្រើនទៅដល់នេះតកតទៅនឹងសកាត់ត្រាស់នេះ ដោយអ្វីដែលនប៊ីសល្លោះអាឡៃវ៉ាសាឡាមលោកបានបញ្ជាក់ហ្សាកាត់ពីត្រាវានឹងចេញរបស់ដែលយើងហូបគូគូប៊ីឡាតគូបាឡាត់បានន័យថាចំណីអាហាររបស់ប្រទេសរបស់យើងយ៉ាអាហារចំអែតអាហារដែលយើងហូបរបស់យើងយ៉ាអាហារដែលយើងហូបដូចគេដូចជាអង្ករយើងហូបអង្ករតែបើនៅស្រុកគេវាមានហូបស្រូវសលៃវាមានហូបផ្លែលម៉ើមានទំពាំងបាយជូរអញ្ចឹងណាយ៉ា អញ្ចឹងប្រទេសរបស់យើងហូបអីយើងចេញហ្នឹងយ៉ាអញ្ចឹងដល់ឡែកអឺតកតងនឹងការដែលគឺថាយើងសកាត់ផ្សេងផ្សេងក៏ដូចគ្នាដែរសកាត់ការរោស៊ីរបស់យើងឧទាហរណ៍ការរត់ដូររបស់យើងយើងចេញនឹងគេនឹងលុយដូចជាមាសយើងចេញនឹងគេចេញនឹងមាសវាប្រើមាសបើគោកបីគោយើងចេញគោកាហ្វេយើងចេញកាហ្វេអញ្ចឹងណាយ៉ាអញ្ចឹងសកម្មសិត្រានេះគឺ នប៊ីបានបង្រៀនយើងឲ្យយើងចេញសកាត់ពីត្រាស់និងរបស់ដែលយើងហូបអញ្ចឹងយើងហូបនៅស្រុកខ្មែរអង្គរយើងត្រូវចេញនៅអង្គរនេះអ្វីដែលអ៊ីម៉ាមទាំង3ដែលគាត់បានឯកភាពនេះដូចជាអ៊ីម៉ាមអលម៉ាលិកហើយនឹងអ៊ីម៉ាមសាហ្វីអ៊ីហើយនឹងអ៊ីម៉ាមអាហ្មាត់រ៉ាហ៊ីមហ៊ុលឡោះទាំងអស់គាត់បានបញ្ជាក់ថាត្រូវចេញរបស់ដែលយើងហូបយ៉ាដោយឡែកអ៊ីម៉ាមអប៊ូហានីហ្វាគាត់អ៊ីស្ទីហាតរបស់គាត់គាត់ថា អាចចេញនឹងលុយបានអញ្ចឹងហ្នឹងយ៉ាគាត់អាចចេញលុយបានដោយសារលុយហ្នឹងតម្លៃប៉ុនអង្គដែរអញ្ចឹងតែអ្វីដែលត្រឹមត្រូវនៅពីហើយនឹងសាហាបតរលយឡោះអានហុំគាត់បានចេញជារបស់តារហូបយ៉ាអញ្ចឹងមានអូស្តាតមានស្រោស្បៃទំពាំងបាយជុំយ៉ាអឺអូស្តាតលើកឡើងបាញ់មិញគឺពាក់ព័ន្ធទៅនឹង ពាក់ព័ន្ធទៅនឹងសកាត់មាសចាញ់មាសរស៊ីចាញ់លុយគោចាញ់គោអាហ្នឹងគឺឧស្សាហ៍ចង់លើកឡើងអំពីដែលថាធាតដើមនៃសកាត់ឬក៏យើងហៅថាអង្វរសកវីទ្រព្យសម្បត្តិសកាត់ដែលទៅចេញប្រមាណប្រភេទហ្នឹងមានថាបើយើងចិញ្ចឹមគោចេញសកាត់គោអញ្ចឹងឯងថាបើយើងមានប្រពែចេញសកាត់ប្រពែបើយើងធ្វើដំណាំដាំស្រូវអញ្ចឹងចេញសកាត់ស្រូវអញ្ចឹងទៅ មានថាសកាត់អីប្រភេទប្រភេទសកាត់អីយើងត្រូវចេញនឹងអត់យកចំនួនគ្នាបានទេអញ្ចឹងទេហើយហើយសកាត់វិត្រាវាជាប្រភេទសកាត់ប្រភេទអាហារអញ្ចឹងទៅត្រូវចេញជាអាហារអញ្ចឹងទៅប្រភេទអាហារចាចាអញ្ចឹងអឺការដែលអនុវត្តសកាត់វិត្រាដោយការកំណត់ចំនួនលុយ ឆ្នាំនេះចំនួនប៉ុណ្ណេះឆ្នាំនោះចំនួនប៉ុណ្ណោះអញ្ចឹងតើអាចជាបញ្ហា ដែរឬទេសម្រាប់អ្នកអនុវត្តបែបហ្នឹងសើតាមការពិតបើយើងបង្អែកតាមសម្ដីដែលសេះប៊ីនបាសរ៉ាហ៊ីម៉ាហ៊ុលឡោះសេះហ្វៅឡានគាត់បានបញ្ជាក់ថាអត់ត្រឹមត្រូវ យ៉ាកាលណាយើងនៅប្រទេសយើងហូបអីយើងត្រូវចេញសកាត់នឹងរបស់ហ្នឹងចាចំណីអាហាររបស់យើងដែលយើងទទួលទានសប្តាហ៍ហ្នឹងយើងធម្មតាមនុស្សយើងហូបក៏ដូចគ្នាទេយ៉ាមានអ្នកមានក៏ហូបកថ្លៃទៅអ្នកធនកដាក៏ហូបកធនកដាទៅអ្នកព្រៃខ្លោក៏ហូបកអំតិចទៅអញ្ចឹងពេលដែលយើងហូបអ្វីយើងចេញអាហ្នឹងបានន័យថាយើងនឹងដឹងថាអ្វីដែលយើងត្រូវចេញមិនអាចចេញដូចអត្របាន ទេយើងត្រូវហូបកាចេឧទាហរណ៍យើងហូបអង្គរដែលល្អកាចៃឬក៏កាមនេះយើងត្រូវចេញអ្វីដែលយើងហូបហ្នឹងយ៉ាយ៉ាបានវាត្រឹមត្រូវអូស្តាតយ៉ាអូស្តាតបាទបានបកស្រាយថាជួនកាលវាមនុស្សយើងវាត្រូវការដូចជាអ្នកហ្វូកឡោអញ្ចឹងគាត់អាចថាត្រូវការយះតាចគាត់ថាត្រូវការអានឹងខ្លះដែរទ្រព្យសម្បត្តិលុយខ្លះដែរសម្រាប់ចាយអញ្ចឹងអញ្ចឹងការ ijtihad របស់គាត់ យ៉ាការអ៊ីស្ទីហាតរបស់គាត់គឺថាអាចអាចលេងមកស្លាស់ហ่ะបើសិនណាឲ្យកូនកំព្រានឹងត្រូវការលុយខ្លាំងឧទាហរណ៍ត្រូវការអឺទិញចំណីអាហារអញ្ចឹងអាហ្នឹងការអ៊ីស្ទីហាតរបស់គាត់ទេគាត់យល់ឃើញថាអាចតែទៅយ៉ាតែតែអ្វីដែលត្រឹមត្រូវគឺនប៊ីសល្លឡោះសាឡាមលោកចេញនឹងអឺស្រូវចេញនឹងលម៉ើហើយនឹងអឺអញ្ចឹងស្រូវសណៃលម៉ើកំពាំងបាយជូរនិងចំណីអាហារដែល យើងហូបនៅប្រទេសរបស់យើងយ៉ាសុំសុំអឺនេះបន្តិចឧស្តាទុកម៉ានផនថាមានតែគេលើកឡើងណាគេថារ៉ាស៊ូលឡោះសល្លោះអាឡៃសាឡាមឲ្យចេញការដូចឧស្តាបានលើកឡើងអញ្ចឹងផ្លែផ្លែលម៉ើផ្លែទំពាំងបាយជូរឬក៏សូវសលៃអញ្ចឹងអញ្ចឹងអាហ្នឹងរ៉ាស៊ូលឡោះគេថាសម័យរ៉ាស៊ូលឡោះចេញតែផ្លែលម៉ើថា បើសិនជាចេញដូចរហតិដែលដែលដែលលោកស្តាលើកឡើងអញ្ចឹងយើងមានលម៉ើមានទាំងមកជូនអញ្ចឹងយើងកអញ្ចឹងខុសដែរចឹងបើខុសអញ្ចឹងឲ្យខុសទាំងអស់ហ្មងទៅខុសអញ្ចឹងជាជាលុយក៏វាអត់មានបញ្ហាដែរអញ្ចឹងអាហ្នឹងត្រឹមត្រូវទេស្តាហើយអ្វីដែលលោកស្តាចង្អុលបង្ហាញឬក៏ការណែនាំរបស់ស្តាតើអនុសាសន៍ថាការណាសិហាត់របស់ស្តាវិញតើយើងគួរធ្វើយ៉ាងម៉េចដើម្បីឲ្យប្រកាសវិជ្ជាឲ្យត្រឹមត្រូវល្អបំផុតតាមសំណាក់នប៊ីសល្លោះអាឡៃហ៊ីវសល្លាម ដល់ការពិតនៅពីសរសឡាមលោកបានបញ្ជាក់ប្រាប់យើងហើយប្រើឲ្យយើងចេញរបស់ដែលយើងហូបអញ្ចឹងអារបស់ដែលហូបនោះពុះអត់អញ្ចឹងចំណីអាហារដែលយើងហូបចំណីអាហារដែលយើងហូបប្រចាំថ្ងៃដើម្បីជាការចំណីអាហាររបស់យើងមួយឯងវានៅក្នុងតអាមចំណីអាហារគឺតអាមរបស់យើងដែលយើងហូបអញ្ចឹងគាត់មិនបានបដោតទៅលើអ្វីផ្សេងទេ ដល់មកសុកយើងនេះចំណីអាហារដែលយើងហូបសប្តាហ៍យើងដឹងទូទៅថាបាយយើងហូបបាយហូបចេញពីអង្គងអញ្ចឹងអ្វីដែលយើងហូបចេញពីអង្គងអាហ្នឹងហើយដែលយើងចាំបាច់ត្រូវតែចេញនឹងចំណីអាហារដែលយើងហូបហ្នឹងតាបាទទួនយ៉ាយ៉ាអរគុណច្រើនអសិតយ៉ាអរគុណច្រើនអសិតលោកម៉ានខេតកោះកុងអ៊ីនសាអល់ឡោះយើងជួបស្ដាប់ម្ដងទៀតនៅក្នុងកម្មវិធីរបស់យើងអត់តចប់ទេអញ្ចឹងក៏ប៉ុន្តែយើងពេលនេះ សូម slash ឬក៏សម្រាប់ជាមួយ Ustad Lokman Titsan យើងវិលជួបវាគ្មិនរបស់យើងបន្តទៀតចាឧស្តាតមូហាម៉ាត់ហាសាន់តើណាបានហើយសាមូហាម៉ាត់ហាសាន់ឮអត់សាឡាមអាឡៃគុំវ៉ាឡៃគុំសាឡាមរ៉ាហ្មាតុលឡោះឮឮយ៉ាឧស្តាតបើកកាមេរ៉ាមកដើម្បីឲ្យបងប្អូនយើងឃើញមុខឮថាឧស្តាតថ្ងៃយ៉ាអัลฮัมឌុលឡាអឺអញ្ចឹងឧស្តាត អត់អីណាភ្លៀងនៅកែបនៅកែបអត់អីណាអាកាសធាតុធម្មតាអាកាសធាតុវារអាក់អួលអាប់អួលយ៉ាចំណេះរៀងខ្សោយដាច់ដាច់អ៊ីនធឺណិតរៀងខ្សោយយ៉ាអូយ៉ាអត់អីចឹងអ៊ីនសាអល់ឡោះចំពោះនឹងឮសំឡេងច្បាស់អត់បញ្ហាទេហើយចំពោះបងប្អូនទេសនិកជនទាំងអស់ ដែលកំពុងតាមដានឬក៏ទស្សនាការ live ផ្ទាល់ហ្នឹងសូមអធិស្ឋានផងបើសិនមានការណាអួលថ្ងៃនេះគឺតំបន់ឆ្នេររបស់យើងគឺពោពេញទៅដោយពពកអាប់អួរចាអញ្ចឹងស្តាតបាញ់មិញគឺយើងបានជួបស្តាតលោកម៉ានដែលលើកឡើងអំពីការចេញសកាសវិត្រាហើយចំនួនមួយកន្តាំងប៉ុន្តែអ្វីដែលឃើញថាប្លែកបើយើងមើលនិយមន័យអំពីសកាត់ពិត្រាគឺមានន័យថាការបរិច្ចាគសកាត់នៅពេលស្រ័យបួសឃើញទេ វេត្រាវេត្រាមានថារាយាស្រ័យបួសអញ្ចឹងត្រូវចេញសកាត់នៅពេលរាយាស្រ័យបួសនេះបើយើងមើលទៅតាមអត្ថន័យនៃសកាត់វេត្រាណាដល់ឡែកអ្វីដែលយើងឃើញមានការអនុវត្តផ្ទាល់ផងដែរឬក៏លេចលឺព័ត៌មានឬក៏ស្បឃើញអញ្ចឹងការចេញសកាត់វិសានេះធ្វើធ្វើឡើងពីដើមខែពាក់កណ្ដាលខែអញ្ចឹងទៅអញ្ចឹងចង់ឧស្សាហ៍ចង់ឲ្យឧស្សាហ៍បញ្ជាក់បន្តិចថាតើពេលវេលាដែល ត្រូវចេញសកាត់ពីត្រាស់ពេលណាវយពេលណាត្រូវចេញពេលណាឧស្សាហ៍ بسم الله الحمد لله والصلاة والسلام على رسول الله និយាយពេលវេលានៃការចេញសកាត់ប្រសិនបើយើងនិយាយនៅក្នុងមជ្ឈិបផ្សេងផ្សេងឬក៏នៅក្នុងមជ្ឈិបទាំង4អឺមជ្ឈិបហានាពីគឺគាត់យល់ឃើញថាអាចចេញអាចចេញ តាំងពីមួយឆ្នាំឬពីរឆ្នាំមុនឯណោះ អត់តន់ចូលខែរ៉ាម៉ាដនផងគឺអាចចេញសកាត់ទៅត្រាស់បានសម្រាប់ madhab hanafi ហ្នឹងបើនិយាយរឿងអាចប៉ុន្តែរៃឡែកនៅក្នុង madhab shafi'i គាត់ហៅយោងទៅតាមសបប់នៃការចេញសកាត់ទៅត្រាស់ហ្នឹងគឺវាមានបួសផងហើយមានកិត្រោះផងអញ្ចឹងឲ្យតែមានមួយនៅក្នុងសបប់មួយនៃមូលហេតុដែលនាំឲ្យចេញសកាត់ទៅត្រាស់ទី1គឺដោយសារបួសហ្នឹងអញ្ចឹងគាត់អាចចេញនៅដើមខែ តាំងពីដើមខែឬក៏ចូលរ៉ម៉ាដនបានមួយថ្ងៃគឺចេញបានហើយសម្រាប់នៅក្នុងនៅក្នុងមជ្ឈិបរបស់គាត់ចាអរងហើយសម្រាប់អឺមជ្ឈិបម៉ាលីគីអីចឹងទៀតទៅនៅក្នុង ហាំបលីអីគឺគាត់អត់យល់ឃើញអឺនៅក្នុងមជ្ឈិបម៉ាលីគីគឺគាត់អត់អត់អត់បាន យល់ឃើញថាត្រូវចេញនៅមុនពេលដែលវកគូវ៉ាជិបដែលមាននៅក្នុង បញ្ជាក់នៅក្នុង hadith ឬក៏នៅក្នុងមូលហេតុពិតប្រាកដដែលថាតើយើងចេញនៅណាគឺ fit ទៅលើឈ្មោះរបស់វាចឹងឈ្មោះរបស់វាតែគេហៅថា fit ហ្នឹងគឺនៅពេលណាគឺអាហ្នឹងគឺត្រូវចេញនៅពេលនោះមិនអាចមិនអាចមុនបានឡើយសម្រាប់ madhab hanbali វិញប្រសិនបើយើងនិយាយទៅគឺគាត់អាចមុនមួយថ្ងៃឬក៏ពីរថ្ងៃផ្អែកទៅលើ hadith ហើយបើសិនជាវគ្គទូ wajib គឺនៅពេលថ្ងៃលិចនៅល្ងាចចុងក្រោយនៃខែរ៉ម៉ាឌនអញ្ចឹងមានន័យថាទាំងអស់គ្នាគឺសត្វឯកភាពថាដល់ដល់ពេលនេះគឺជាពេលវេលាមួយដែលចាំបាច់ដែលវាយឹបត្រូវយើងចេញហើយណាអានេះគឺជាពេលពេលវាយឹបអញ្ចឹងបើយើងនិយាយពីទស្សនៈគឺវាខុសខុសគ្នាច្រើនតែឡែកប្រសិនបើយើងសរុបសេចក្តីនៅក្នុងទាំងអស់នឹងដែលឧលមៈគាត់តាមដានហើយគាត់ញែកហើយគាត់រក ផ្លូវមួយសម្រាប់ឲ្យយើងអនុវត្តនៅក្នុងនឹងដែលមានទៅលើត្រឹមត្រូវយើងឃើញថាទេសនាដែលឧឡាម៉ាគាត់ឲ្យមកហ្នឹងគឺវាមានពេលវេលាដែលអាចធ្វើបានគឺមុនមួយថ្ងៃឬក៏ពីរថ្ងៃមុនស្រាយពីព្រោះការនូយអតូនណាយអតូនហាកបលលហ្វិតប៊ីយោមអោយោមៃពួកសាហាបៈធ្លាប់ចេញសកាត់ហ្វិតប្រាស់ 2ថ្ងៃឬក៏1ថ្ងៃមុន1ថ្ងៃឬក៏2ថ្ងៃមុនខ្សែបួសអញ្ចឹងអានេះគឺជាពេលវេលាដែលអាចធ្វើបានដល់តែពេលវេលា wajib ចាំបាច់វាគឺជាពេលវេលានៅពេលថ្ងៃលិចនៃថ្ងៃចុងក្រោយនៃខែរ៉ម៉ាដនថ្ងៃលិចទៅគឺទូអាយិបចំណែកវកទូហ្វាទីល វកទូដែលល្អវកទូដែលល្អគឺ ពេលវេលាដែលល្អសម្រាប់ចេញសកាត់គឺជាពេលវេលាដែលយើងចេញមុនពេលដែលយើងចេញ ទៅសម្បាយ៉ាង solid ល្អីសម្បាយ៉ាងរយ៉ាដល់មកជិតអានេះគឺជាពេលវេលាមួយដែរដែលល្អណាអញ្ចឹងសរុបសេចក្តីមកនៅក្នុងហ្នឹងយើងទាំងអស់គ្នាប្រសិនបើចង់ចេញសកាត់គឺយើងមើលទៅលើការអនុវត្តរបស់ពុទ្ធសាសនាដែលក៏រស់តាន់សម័យកាលរបស់នប៊ីយើង ហើយវាគឺជាគំរូដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមបានប្រាប់អស់ហើយរុនណាសករនីមលឡាឌីណាយ៉ាលូណាហុំសម័យកាលដែលល្អគឺចំនួនខ្ញុំតបមកអ្នកដែលរស់នៅបន្តអញ្ចឹងអ្នកទាំងអស់គ្នានោះ គឺគាត់បានចេញមុនមួយថ្ងៃឬក៏ពីរថ្ងៃតែប៉ុណ្ណោះហើយបន្ទាប់មកតដល់ថ្ងៃលិចគឺគឺចាំបាច់ហើយដែលល្អវាគឺមុនមុនសម្បះយ៉ាងមុនពេលដែលយើងចេញទៅសម្បះយ៉ាង គឺជាពេលវេលាដែលដែលល្អសម្រាប់យើងព្រោះ អឺនប៊ីសល្លឡោះអាឡៃវ៉ាសាឡាមបានប្រាប់នៅក្នុងហាឌីសមួយណាអ្នកណាឲ្យបានចេញវា ឬក៏បានអឺអនុវត្តនៅសកាត់ទៅប្រាស់មុនពេលដែលរបស់យ៉ាងអានោះគឺជាសកាត់ដែលគេទទួលយក មានន័យថាសកាត់ទៅប្រាស់ដែលគេទទួលយកបើអ្នកណាឲ្យមិនបានចេញនៅពេលហ្នឹងហើយទៅចេញនៅក្រោយសម្បះយ៉ាងវាគឺគ្រាន់តែជាសត្វតកោះនៅក្នុងចំណោមសត្វតកោះឬក៏សត្វតកោះផ្សេងៗតែប៉ុណ្ណោះ សតកោសធម្មតាណាឧឡាមៈទាញកន្លែងនឹងមកគឺសតកោសធម្មតាទាញចេញពីការយល់នៅក្នុង hadith នឹងមកអ្នកខ្លះគាត់ថាយើងចាំបាច់ត្រូវតែចេញ នៅក្នុងពេលវេលាដែលមុនសម្បះយ៉ាងធ្វើយ៉ាងណា នៅមុនមួយថ្ងៃឬក៏ពីរថ្ងៃឬនៅពេលថ្ងៃលិចឬនៅមុន ពេលដែលចេញ ទៅទៅសម្បះយ៉ាងរយៈចំណែកឯក្រោយ គឺយើងត្រូវព្យាយាមការពារធ្វើយ៉ាងណាកុំឲ្យធ្លាក់វាទៅកោទៅកោសម្បះយ៉ាងពីព្រោះក្រោយសម្បះយ៉ាងមានឧលមៈណាស់ថាវាគ្រាន់តែជា សតកោធម្មតាតែប៉ុណ្ណោះណាវាមិនមែនជាសកាកត្រាស់ដែលរ៉ាស៊ូលឡោះឬជាអ៊ីស្លាមប្រើនោះទេអញ្ចឹងទេ ឧឡាម៉ាមួយចំនួនទៀតគាត់បានបកស្រាយបន្ថែមទៀតថាប្រសិនបើក្នុងករណីតែយើងមានការលំបាកលេខហើយมันអាចបញ្ជូនទៅដល់អានឹងគឺអត់បញ្ហាទេការពន្យា ការពន្យារបស់យើងហើយក៏មានឧឡាម៉ាទៀតប្រាប់ថាធ្វើយ៉ាងម៉េចកុំឲ្យវាយឺតជាងថ្ងៃរយ៉ានោះណាប៉ុន្តែទាំងអស់នេះវាសុទ្ធតែជាការយល់ឃើញរបស់ឧឡាម៉ា ក៏ប៉ុន្តែអ្វីដែលយើងត្រូវព្យាយាមគឺយើងត្រូវពឹងផ្អែកទៅលើដលិលដែលនាប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាមគាត់ប្រាប់ថាអ្នកណាចេញមុនសម្បះយ៉ាងនោះគឺជាសកាត់ទឹកប្រាស់បើក្រោយសម្បះយ៉ាងវាគឺជាសកាត់មួយអឺគ្រាន់តែជាសតកោះមួយ នៅក្នុងចំណោមសតកោះសតកោះធម្មតាអញ្ចឹងទេពេលវេលារបស់វាពេលវេលារបស់វាតាមការបកស្រាយដែលល្អបំផុតហ្នឹង គឺយើងចេញនៅមុនពេលដែលយើងទៅទៅសម្បះយ៉ាងសាឡាទីលអ៊ីតអញ្ចឹងអ្វីដែលតកតងជាមួយនឹងពេលវេលារបស់វានៅពេលនេះមុនរ៉ម៉ាដនមុនមួយឆ្នាំឬពីរឆ្នាំនៅក្នុងទេសនារបស់អាឌីហានីហ្វាទីនេះអានេះគឺជាការយល់ឃើញ នៃពាក្យហ្សាកាតុលហ្វីតណាហើយគេដាក់នៅក្នុងខែរ៉ម៉ាដនអញ្ចឹងផ្អែកទៅលើហ្នឹងគាត់យល់ឃើញថាអមានមូលហេតុដែលត្រូវចេញគាត់អាចធ្វើប៉ុន្តែសួរថា អ្នកដែលរស់នៅយកហុកុំមកឲ្យយើងយើងចំនួនក្រោយទៅយកហុកុំពីគេមកគេបានអនុវត្តធ្វើដោយហើយរបៀបណា គឺគេធ្វើ ត្រឹមតែមុនមួយថ្ងៃឬក៏ពីរថ្ងៃតែប៉ុណ្ណោះផ្អែកលើ dalil ណាផ្អែកលើ dalil អញ្ចឹងផ្អែកលើ dalil គេធ្វើមុនមួយថ្ងៃឬក៏ពីរថ្ងៃ យើងទាំងអស់គ្នាចាំបាច់គួរតែព្យាយាមអនុវត្តធ្វើយ៉ាងណាកុំឲ្យខុសពីពួកគេដើម្បីយើងទទួលបានជោគជ័យនៅអ្វីដែលយើងកំពុងតែធ្វើអ៊ីបាដិតដូចគេពីព្រោះនប៊ីសល្លឡោះអាឡៃវ៉ាសឡាំតែងតែប្រើឲ្យយើងតាម តែងតែសរសើរពួកគេថាបានចូល sugar តែងតែសរសើរពួកគេថាជាអ្នករស់នៅក្នុងសតវត្សតែល្អចឹងផ្អែកលើរឿងទាំងអស់នេះយើងអត់បានបដិសេធទៅលើអ៊ីម៉ាមទេក៏ប៉ុន្តែយើងគ្រាន់តែជ្រើសរើសនៅចំណុចល្អមួយ សម្រាប់ការអនុវត្តក្នុងការប្រតិបត្តិអ៊ីបាដៈរបស់យើងឲ្យបានត្រឹមត្រូវនិងស្របជាមួយនឹងអ្នកដែលនប៊ីសល្លឡោះហើយវ៉ាសឡាមប្រើឲ្យយើង តាមនិងសរសើរពួកគេណាអញ្ចឹងយើងកុំឲ្យចេញកុំបើយើងផ្អែកលើទៅលើមុនគឺពីរថ្ងៃឬក៏នៅល្ងាចថ្ងៃលិចឬមុនទៅសម្បះយ៉ាងគឺអានេះគឺអត់ដល់អត់ដល់បំផុតអញ្ចឹងសង្ឃឹមថាអឺអ្វីដែលបកស្រាយតកតទៅជាមួយនឹងពេលវេលាវាគឺគ្រប់គ្រាន់អល់ឡោះអាឡាមសូមអរគុណត្រឹមប៉ុណ្ណេះ យ៉ាអរគុណច្រើនសាស្ត្រខ្ញុំនៅមានចម្ងល់មួយទៀតដែរដែលចង់ឲ្យសាស្ត្របកស្រាយបន្តិចបន្ថែមណាតាមដែលសាស្ត្រលើកឡើងបាញ់មិញគឺសកាត់វិត្រាមានពេលវេលាចាប់ដើមនិងពេលវេលាបញ្ចប់មានន័យថាចាប់ដើមពីនៅពេលថ្ងៃលិចខែរ៉ម៉ាឌនទៅពេលវេលាដែលបញ្ចប់ណាហើយបញ្ចប់នៅមុនការសាឡាត់ថ្ងៃរយ៉ា ដោយដល់ឡែកពេលចាប់ដើមគឺយើងអាចមុនមួយថ្ងៃឬពីរថ្ងៃដូចតែលោកសាស្ត្រមានប្រសាសន៍អញ្ចឹងប៉ុន្តែធ្វើមិនកុំឲ្យហួសពីរយៈអញ្ចឹងណាមុនអ៊ីម៉ាមសាឡាត់ដល់ឡែកបច្ចុប្បន្នយើងឃើញថាសម័យកូវីដនេះយើងនៅផ្ទះហើយតាមសេចក្តីណែនាំរបស់ថ្នាក់ដឹកនាំចៅពូអ៊ីស្លាមកម្ពុជាគឺឲ្យយើងសម្បោះយ៉ាងរយៈនៅផ្ទះរៀនខ្លួនចឹងទេ បើយើងគិតថាសម្បះយ៉ាងនៅផ្ទះរៀនខ្លួនតាមផ្ទះហ្នឹងគឺគ្រួសារខុសខុសគ្នាអាចសម្បះយ៉ាងមុនក្រោយគ្នាអត់ស្មើគ្នាទេខុសពីសម្បះយ៉ាងនៅមស្ជីតអញ្ចឹងតើយើងគួរអ៊ីទីបាតគិតយ៉ាងម៉េចដែលថាសកាត់វិត្រាស់របស់យើងបើសិនជាគេភេកច្រើនគេសម្បាយ៉ាងហើយយើងនៅក្រោយតែឯងយើងអាចចេញបានទេឬក៏គិតតាមយ៉ាងម៉េចបើសិនយើងអត់ទៅសម្បាយ៉ាងនៅមស្ជីតជាមួយអ៊ីម៉ាមអញ្ចឹងយោងទៅតាមស្ថានភាព ដែលយើងសម្បេះយ៉ាងរៀងៗខ្លួនអញ្ចឹងទេពេលវេលាសម្បេះយ៉ាងអឺយើងទាំងអស់គ្នាគឺត្រូវដឹងថាម៉ោងប៉ុន្មានទៅគេអនុញ្ញាតឲ្យសម្បេះយ៉ាង រយ៉ាបានម៉ោងប៉ុន្មានទៅវាចូលលោកគ្រូពីព្រោះនៅក្នុងហាឌីសនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំលោកបានមានប្រសាសន៍ថាអឺវកទូដែលហាមគឺមាន3 ឬនៅក្នុងនោះអ៊ូឡាម៉ារាប់ឃើញ5នៅក្នុងចំណោមហ្នឹងគឺថ្ងៃរះនៅទិសខាងកើតនៅចេញក្រហមអត់តាន់ផុតទេ វាមិនមែនជាពេលវេលាដែលយើង អាចសម្រើសយ៉ាងអ្វីមួយបានទេពីព្រោះនោះគឺជាពេលវេលាដែលនប៊ីសាឡឡោះអាឡៃវ៉ាសឡាមហាមឃាត់អញ្ចឹងប្រសិនបើយើងដឹង នៅចំណុចហ្នឹងយើងទាំងអស់គ្នាត្រូវដឹងថាវឹកទូឬក៏ពេលវេលាហ្នឹងมันអាចអនុញ្ញាតសម្រើសយ៉ាង អញ្ចឹងមានន័យថាយើងអាចចេញទៅកាត់បាននៅពេលហ្នឹងក៏ប៉ុន្តែសម្រាប់សម្បេះយ៉ាងគឺរហូតដល់ម៉ោងប្រហែលដែលវារះកម្ពស់ប្រហែលជាមកកត់រូរុំដែលយើងហៅថាមកបរិមាណស្មើនឹងចាស់ចាស់ច្រើនហៅថាមកថ្នោលឬស្មើដើមថ្នោតឬស្មើនឹងឥឡូវហ្នឹងបើយើងគិតជាម៉ោងវិញប្រហែលប្រហែលជាម៉ោង7ប៉ុន្តែគេច្រើនតែពន្យាពេល ក្នុងការសម្បាសយ៉ាង នៅវក្ទូរ៉ាម៉ាដននេះល្អនេះគឺជាការសំណូមពររបស់អ៊ូឡាម៉ាពីព្រោះដើម្បីឲ្យមនុស្សហ្នឹងគាត់បានធ្វើអឺឬក៏អនុវត្តនៅហ្វារឌូនេះមួយនៅនៅនៅហ្សាកាតនេះមួយ ដើម្បីឲ្យរួចរាល់ហើយនឹងគាត់បានប្រព្រឹត្តមុន សម្បាសយ៉ាងអញ្ចឹងបើការនៅរួមគ្នាគឺគេអត់បានគិតទៅតាមភូមិទេគេគិតនៅក្នុងភូមិហ្នឹង ចឹងឲ្យគាត់តាក់ទៀតឲ្យគាត់ពន្យាពេលនៅក្នុងភូមិហ្នឹងបើដរាបណាភូមិហ្នឹងគេអត់ទាន់សម្រេចយ៉ាងទេគឺគាត់នៅតែឲ្យបានបើទោះជា គេសម្រេចយ៉ាងនៅម៉ោង8ឬម៉ោង9គឺអត់បញ្ហាចុះឥឡូវយើងរួមចឹងយើង គិតមិនគឺយើងគួរតែគិតទៅក្នុងពេលវេលារួមពីម៉ោងស្មើម៉ាន ដែលយើងគិតថាយើងសម្បះយ៉ាងបើសិនជាយើងសម្បះយ៉ាងម៉ោង7កន្លះគឺយើងត្រូវចេញសកាត់ហ្នឹងធ្វើឯណាឲ្យបានមុនយើងសម្បះយ៉ាងពីព្រោះអានោះគេជប់គិតរួមហើយ គឺចូលមកយើងវិញអញ្ចឹងយើងចេញទៅជាយាមចេញនៅមុនហ្នឹងទៅហើយយើងមកសម្បាសយ៉ាងមកនៅត្រឹមម៉ោង7កន្លះណា7កន្លះខ្ញុំគិតថាយើងនឹងទទួលបាននៅពេលវេលាដែលដែល off down ដែលត្រឹមត្រូវទៅតាមការជំរុញពីនប៊ីយើងសាឡឡោះអាឡៃហ៊ីវ៉ាសាឡាមយ៉ាអរគុណច្រើនសាអញ្ចឹងមានន័យថាយើងគិតថាយើងកំណត់ ពេលវេលាដែលសមស្របដែលយើងធ្លាប់តែសម្បោះយ៉ាងរួមនៅមស្ជិតហ្នឹងស្មើណាហើយក៏មិនមែនមានន័យថាយើងទេតែពជាពជាចាំរហូតដល់ម៉ោង9បានសាឡាតឲ្យដើម្បីយកលេសថាអាងទៅចេញសកាត់ណាក៏ចឹងគាត់បានដែរនេះតាមប្រសាសន៍របស់ស្តាត់ចឹងណាយ៉ាអូខេយ៉ាអរគុណច្រើនស្តាត់យ៉ាយ៉ាអឺចឹងពេលនេះគឺយើងឃើញថាឧស្សាហ៍អបូបកាត់ក៏បានចូលមកដល់ហើយហើយសម្បាញ់មីនេះគឺបាត់បាត់មកអស្សឡាមអាឡៃគុំ وعليكم السلام ورحمة الله وبركاته حياك الله مشايخ الله حياك حياكم الله فهذه طيب، أستاذ ربول متج من ذلك جيك بان جاب دامون متج دسا تا بيولير بحجي آه، لين كلاك سيدك لين كلاك يا ما شاء الله اللهم صيبا نافعا اللهم اخترنا بفضل الله آمين يا رب آه، أستاذ អញ្ចឹងដោយសារតែអេសាតមកគឺយើងជួបជាមួយអេសាតមុនតែម្ដងទៅមុននឹងជឿនជ្រើទៅដល់លោកសមសុទ្ធអេសាតយើងបានលើកឡើងអំពីចំនួនសកាត់វិត្រានិងរបៀបក្នុងការកំណត់ពេលវេលាចេញសកាត់វិត្រាអឺប៉ុន្តែយើងក៏មិនភ្លេចដែរនៅអឺអ្វីដែលអេសាតមានការផ្ដែផ្ដាំហើយតើអ្វីទៅហៅថាអល់ឡោះសុបហានតាឡាដាក់សកាត់វិត្រានេះគឺក្នុងគោលបំណងអ្វី ឧស្តាហ៍សូមមេត្តាបកស្រាយចំណុចចាប់តាបន្តិចដោយសារតែមានបងប្អូនយើងទៅចូលមកមើលដែរយ៉ាអរគុណច្រើនបងតសូមជេរអស្សឡាមអាឡៃរ៉ាស៊ូលីឡាអប៊ូបកាបាត់ណាមើលអត់មុខគាត់ឃើញឃើញឃើញទៅហ្វាត់ដល់ទៅហ្វាត់ដល់យ៉ាអីឃើញតែធម្មតាយ៉ាអូខេចឹងឡើងសិនតាមដើមទូរមីយ៉ាយ៉ា Titikul Quran អស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡាហ៊ីវ៉ាបារកាតុយើងទាំងអស់គ្នាបានអំពីអឺតកតងនឹងសកាត់ទីប្រោះដែលហុកុំឆ្រោះអ៊ីស្លាមរបស់យើងបានតម្រូវមកគឺការដកសកាត់ទីប្រោះនេះគឺវាមានតែនៅក្នុងខែរ៉ម៉ាឌនតែប៉ុណ្ណោះ គេនឹងសូមស្រាយដោយសង្ខេបមណាអត្តន័យដែលហៅថាសកាតុលហ្វិត្រយើងដឹងហើយគឺមានន័យថាការដកសកាត់តែនៅក្នុងចុងចុងក្រោយនៃនៃខែរ៉ម៉ាឌនតែប៉ុណ្ណោះដែលហៅថាសកាត់ទេអញ្ចឹងបើយើងក៏លេខទៅមើលមកថាហ្វិត្រគឺមានន័យថាប្រេះឬក៏បែក in shock អញ្ចឹង បើយើងក៏លេខទៅមើលម៉ាក់ណាមានន័យថាប្រៀបបានដូចជាយើងបំបែកការបួសរបស់យើងណាសកាត់ពីទៅយើងយើងស្នេហាថាចាអឺបំបែកការបួសរបស់យើងដូច្នេះហើយអានេះនៃជាភាសាយើងប្រែថាសិទ្ធិសកាត់ពីត្រង់សុភានវតាឡាបានបញ្ជាក់ថាអ៊ីដសម៉ាអ៊ុហ្វាបរណាហើយនៅពេលនេះបែកប្រែបែកខ្ញុំនិយាយថាការដល់សកាត់នេះ ទីត្រង់នេះការការបួសរបស់យើងនេះគឺនៃជាភាសាអឺបើយើងហើយយើងដឹងថាសកម្មទីត្រង់នេះគឺអឺដែលមានរ៉ូស៊ូលឡោះសាឡឡោះអ៊ីស្លាមបានបញ្ជាក់ក្នុងហាឌីសណាថាអឺវាគឺជា fardu វាគឺជាកតបកិច្ចមួយដែលរ៉ូស៊ូលឡោះសាឡឡោះបានដាក់ fardu មកលើអ៊ុម៉ាត់ นะฟาดะรอสูลุลลอฮิสัลลัลลอฮุอะลัยฮิวะสัลลัมนะซะกัตุลฟิตรซึ่งอัลจามะวะอัลจับะไม่นะฟารดอกหลายนึงคือไม่นิทาគេបានដាក់ហ្វរឌូទៅលើមូស្លីមីនទាំងអស់ហ្នឹងអ្នកដែលមានសិទ្ធិសេរីភាពអ្នកខ្ញុំគេទាំងចាស់ទាំងក្មេងទាំងបុរសទាំងស្ត្រីនោះមីនអលមូស្លីមីនគឺត្រូវតែដកហ្សាកាត់ទៅត្រោះអញ្ចឹង ហូកុំរបស់វាគឺវ៉ាយិបចាំបាច់ត្រូវតែអឺដកហ្សាកាត់ទីត្រោះនេះដើម្បីអឺលាងសម្អាតឬក៏បញ្ជ្រាបអំពីខ្លួនអំពីការបួសរបស់គេអំពីការនិយាយប្រការដែលហារ៉ាមឬក៏ប្រការដែលផ្សេងប្រហែសឬក៏ប្រការខ្វះខាតណាមួយក្នុងការបួសរបស់គេ ដូច្នេះហើយការដកសកាត់នេះគឺហិកម័តរបស់វាបើយើងនិយាយដល់សង្ខេបដូចជាហាឌីសរបស់រ៉ាស៊ូលឡោះសឡឡោះអាឡៃហ៊ីវ៉ាសឡាមបានបញ្ជាក់ថាអ៊ូហរ៉ាតាន់លសាអ៊ីមវ៉ាមីនអ៊ល់ឡៃវីវ៉ារ៉ាហ្វាណាអញ្ចឹងនេះគឺមានថាដើម្បីជំរះឬក៏សម្អាតអ្នកបុគ្គលអំពីកថានេះគឺដើម្បីដល់ការដល់ការដែលតាមជាអ្នកអសរុង នៅក្នុងការធ្វើរបស់យើងអញ្ចឹងវាជាវិបត្តិការដកត្រាស់នៃខាងក្រោយនៃការបួសរបស់យើងនេះវាគឺជាការលៀងស្អាតអ្នកគួរអំពីការផ្សេងប្រហែលឬក៏ការខុសឆ្គងណាមួយដែលតែតែមានឡើងនៅក្នុងដែលគេបួសណាអំពីការនិយាយស្ដីប្រការហារ៉ាមផ្សេងផ្សេងអញ្ចឹងសកម្មនេះគឺទោះរតុនទោះរតុនលិសអ៊ីមណាជំរះឬក៏សម្អាតអ្នកបួសវ៉ា massage នេះហើយវាគឺជាការផ្ដល់អាហារទៅចំពោះអ្នកដែលអ្នកដែលមានស្គីអ្នកដែលក្រីក្រតែនេះគឺជាហិកម៉ាត់ណាឈេខំលីយ៉ាទៅយើងយ៉ាយ៉ា Allah Allah dalam dan kita Abbas dan lainnya ayat pandemik kita. Eh hai di គេនោះទៀតគឺយើងបង្ហាញនៅការដឹងគុណជួបគោតចំពោះ Allah Subhanahu wa Taala ដែលយើងទាំងអស់គ្នាបានបំពេញនៃការបួសនៅក្នុងខែរ៉ាម៉ាឌនដែលយើងទាំងអស់គ្នាបានទទួលស្លាមាត់សន្តិភាពទាំងសុខស្លាមាត់នៅក្នុងខ្លួនប្រាណរបស់យើងនៅក្នុងប្រទេសជាតិរបស់យើងនៅក្នុងសាសនារបស់យើងទាំងអស់នេះគឺយើងត្រូវដឹងគុណចំពោះអល់ឡោះស៊ុបហានហូវតាឡាដូច្នេះហើយយើងត្រូវតែអឺដកសកាត់ណាអឺទីត្រាស់ណាជា ចំណីអាហារដែលផ្ដល់ទៅឲ្យអ្នកក្រដើម្បីឲ្យពួកគេសប្បាយរីករាយហើយដើម្បីកុំឲ្យពួកគេរួចដើម្បីឲ្យពួកគេរួចផុតអំពីការដើរសុំគេនៅថ្ងៃហរីរយ៉ានោះនេះហើយនេះគឺអ្វីដែលរួមចំណែកខ្លះខ្លះតាក់ទងទៅនឹងហុគុំសេចក្ដីត្រោះហើយនឹងហិកម៉ាត់នឹងដែលអល់ឡោះស៊ុបហានវតាឡាឲ្យអ្នកបួសដកសកាត់ពីត្រោះ នៅនៅចុងខែនៃខែរមបានខ្ញុំសូមយ៉ាយ៉ាអរគុណច្រើនសាទយ៉ាអរគុណច្រើនអัลฮัมឌុលឡាអឺចឹងនេះគឺជាហិកម៉ាត់ឬក៏អឺគោលបំណងដែលហុកមសារៈដាក់ចេញនៅសកាត់វិត្រាគឺដើម្បីសម្អាតអ្នករបួសយ៉ាហើយក៏ផ្ដល់អាហារដល់អ្នកក្រីក្រអឺជាបន្តគឺយើងជួបស្តាតម៉ាន់សូរអាប់ឌុលឡាសឡាមអាឡៃគុំ kepada Ustaz uh, Mansur, Syekh Mansur. Waalaikumsalam warahmatullahi wabarakatuh. Ya. អឺឈឹងមិនសូត្របានស្ដាប់ដែរមិញណាស្មានតនបាត់ហើយស្មានតនបាត់ហើយអឺឈឹងមិនសូត្រពីថ្ងៃនេះដូចជាសំឡេងល្អអ៊ីនធឺណិតហាក់ជាខ្លាំងយ៉ាអឺយើងបានលើកឡើងអំពីសកាត់បាញ់មេឈឹងកបូបកាត់ក៏បានលើកឡើងផងដែរពាក់ព័ន្ធទៅនឹងគោលបំណងនៃការចេញសកាត់នេះគឺ សម្អាតអ្នករបួសដល់អាហារដល់អ្នកក្រីក្រអញ្ចឹងណាអញ្ចឹងខ្ញុំមានសំណួរមួយដែរចង់សួរឲ្យស្ទើរនឹងសួរបកស្រាយបន្តិចពាក់ព័ន្ធទៅនឹងអឺអ្នកដែលយើងត្រូវចេញសកាត់ពិសាទៅឲ្យអញ្ចឹងយើងដឹងថាសកាត់គឺត្រូវចេញឲ្យអ្នកក្រដល់ឡែកសកាត់ទៅធម្មតាគឺអល់ឡោះសុបតាឡាបានបន្ទូលក្នុងអល់កុរអានអឺចំពោះគេហៅថាក្រុមសកាត់ទាំង8ណា chăng đà lại zakat petra ta đôi khi thằng đang zakat sâu được có zakat lôi thầm đa đại tế hơi ta đẹp na đại chỉ nè miền sắt tự tuôn zakat petra thằng tật ya, Alhamdulillah. الحمد لله بسم الله الرحمن الرحيم الحمد لله وبه نستعين لا حول ولا قوة إلا بالله وقوم المسلمين المستمعين السلام عليكم ورحمة الله وبركاته អัลហាំឌុលីឡាចឹងអ្វីដែលទូនរំលីបានដាក់ជាសំណួរមកចំពោះរូបខ្ញុំដែលពាក់ព័ន្ធទៅនឹងអ្នកដែលត្រូវទទួលសកាត់វិត្រាស់ចឹងសកាត់វិត្រាស់គឺជាសកាត់មួយដែលគេហៅសកាត់ចំណីអាហារវាខុសពីសកាត់ទ្រព្យសម្បត្តិបើសកាត់ទ្រព្យសម្បត្តិ ដូចជាទួនលោកម៉ានបានបកស្រាយហើយគឺយើងមានអីចេញហ្នឹងប៉ុន្តែដោយឡែកសកតវិត្រាសនេះគឺនប៊ីបានកំណត់ជាក់លាក់នៅក្នុងឈ្មោះសកតវិត្រាសសអានសអនុសអញ្ចឹងអឺមុននឹងឆ្លើយសំណួរនេះខ្ញុំចង់បន្ថែមបន្តិចនៅក្នុងអ្វីដែល ទូតអាមេរិកបានសួរទូតអ៊ុកម៉ានដែលពាក់ព័ន្ធនឹងថាណាពីបានកំណត់ឲ្យយើងចេញឲ្យយើងជាដូចជាផ្លែលម៉ើដូចជាផ្លែទាំងបៃជូនជាអីចឹងចុះបើយើងចេញជាអង្គហើយវាអត់មានក្នុងហ្នឹងយើងហៅយើងខុសអឺចឹងមិនមែនចឹងទេនេះគឺស៊ូលឡោះសល្លោះសឡាមបានបញ្ជាក់ក្នុងហាឌីសអប៊ីសៃលហ៊ុតរី រ៉ាស៊ូលឡោះបានបញ្ជាក់នៅក្នុងហាឌីសអប៊ីសាអ៊ីលខុតរីដែលនាំមកអ៊ីម៉ាំអាប៊ូដោតហាឌីសហាសាន់ណាប៊ីបានបញ្ជាក់ប្រាប់ថាគាត់ថាគុណណាអប៊ីប៊ូសាអ៊ីគាត់ថាគុណណានុទីហាហ្សាកាតលហ្វិត្រតអាម៉ាន់តអាម៉ាន់គាត់ទៅតាវីសអ៊ីខុតរីគាត់បានបញ្ជាក់ថាខ្ញុំបាន ព្រោះយើងខ្ញុំបានឲ្យសកាត់នៅសម័យនប៊ីសកាត់វិត្រាស់ហ្នឹងគឺអាហារជាអាហារបានន័យថាអាហារចូលហើយចូលទាំងអស់អាហារនឹងបានន័យថាមិនមែនចេញអង្គខុសជាមួយនឹងអ្វីដែលដូចទួយអ្នកដែលចម្ងល់ថាយើងខុសទៅចេញលុយក៏បានដែរខុសដូចគ្នាអញ្ចឹងណាមែនទេគឺហាឌីសបានបញ្ជាក់ដោយឡែកគឺហាឌីសអប៊ីសិតខុតអប៊ីសៃលខុតរីបញ្ជាក់ថាពួកយើងបានចេញជាអាហារ soan mintaan mengutang afi ah soan ហ៎មានតានអញ្ចឹងដល់ឡែកចូលមកសំណួររបស់យើងវិញថាតើសកាត់ពិត្រាស់ហ្នឹងយើងត្រូវចែកយ៉ាងម៉េចទៅឲ្យអ្នកក្រីក្រ8អស្នាហ្វឬក៏មួយយ៉ាងម៉េចអញ្ចឹងចម្លើយឆ្លើយថា នៅក្នុងនេះឧឡាម៉ាមានពីរមតិយោបល់ឧឡាម៉ាមានពីរក្រុមយ៉ាយមហូរ Krom uh, Imam Abu Hanifa wa Ahmad wa Shafi'i wa Ahmad phi riwayah chẳng có ចឹងគាត់ថា zakat នេះគឺចាំបាច់ត្រូវតែឲ្យទៅ8អស្នាហ្វ zakat ត្រាស់ហ្នឹងគឺចែកទៅ8អស្នាហ្វទាំងអស់ដោយសារ zakat វិត្រាស់គឺជា zakat វ៉ាជីបចឹងมันអាចយើងឲ្យទៅ sinfun wahid វត្តរកូ phun ukhra យើងឲ្យទៅអីហារ៉ាមអីក្នុងចំណោម8ហ្នឹងឲ្យទៅតែមួយហើយបំបត្តិអាផ្សេងទៀតគឺអត់បានទៅតែបើយកឲ្យទៀង8អសនាហ្នឹងយើងអាចឲ្យជ្រើសរើសឲ្យខាងណាក៏បានដែរ8ហ្នឹងអានេះកោលយំហួតណាគាត់មានដលលអីសំណាក់សំណាគឺផុសតាង ដែលអល់ឡោះតាអាឡាបានចាក់កូរ៉ានថាអ៊ីនណាមសតកលលហ្វូករ៉ៃវលម៉ាសាគីនវលអាមីនអាឡៃហារហូតដល់ចប់អាយ៉ាតហ្នឹងគឺនេះជាដលដលយំហួតដែលគាត់យល់ថាត្រូវតែចែកទៅ8អសនា ហើយក្រុមទី2ក្រុមទី2គឺគាត់ថាអាចឲ្យសកាត់វិត្រានេះ គឺសម្រាប់តែអ្នកហ្វាគិតនិងមស្គីនទេសម្រាប់អ្នកមស្គីននិងហ្វាគិតដែលដុតដាក់មែនតើពីពីនឹងគាត់និយាយថាហ្វាគិតមស្គីនដោយសារអីដោយសារគាត់យោងទៅតាមគាត់ថាអានឹងណាគេថាហ្នឹង Zahab Maliki Mazhab Malik นึ่งอิหม่ามอับดุลฮัมมัดฟิริวายะหนึ่งอิบนุตัยมียะหนึ่งเชคบิมบาสหนึ่งฮุสัยมินหนึ่งชาวกานีอุลามะนั้นก็ประมาณนั้นแหละยมรอมไม่นั่นคือก็ท่าเอาแต่ปีเตเอาแต่นังฟุกรอวัลมาสกินดาวิกอดมีนดัลลยกดัลลอัมพีฮะดิษอันดิบนีอับบาสฮะดิบนีอับบาสรดิยัลลอฮุอันฮู គាត់បានបញ្ជាក់ថាសកាទុលហ្វីត្រទូរ៉ះលិសសអ៊ីមមីនរ៉ាហ្វសមីនមឡកវីវលវលរ៉ាហ្វសអឺហ្វមានអដដាហាកបលសឡាហ្វហ្វសកាលរ៉ាហ្វសវតុមតានលិលមសាគីនណាណស់វតុមតានលិលមសាគីន فمن أدها قبل الصلاة فهي زكاة المقبولة ومن أدها بعد بعد الصلاة فهي صدقة من الصدقات ហាទីនេះគឺដោយរាយការណ៍ដោយអ៊ីម៉ាមដោយរាយនាំមកដោយអ៊ីម៉ាបាសចឹងយោងទៅតាមហាទីនឹងនៅក្នុងកលសារនេះនៅកលទី2ដូចដល់អ៊ីមតៃមីយ៉ាសេខុលអ៊ីស្លាមអ៊ីមតៃមីយ៉ានិងប៊ីបាសនិងអ៊ូសៃមីននិងអ៊ីម៉ាមម៉ាលិកអ៊ីម៉ាមម៉ាលម៉ាសាប់ម៉ាលីគីគាត់ថាឲ្យតែ2មីដេដល់ហ្វាគីតនិងម៉ាស្គីនដល់សារណាប៊ីសរ៉ាបថាទូម៉ាតានលីលម៉ាសាគីនលីលម៉ាសាគីនលីលម៉ាសាគីនចឹងណូសតាហ្នឹងគាត់ថា syahid syahid nasr hadis ហ្នឹងគឺសម្រាប់អ្នកក្រីក្រអត់ដូចសកាត់ផ្សេងបើសកាត់ផ្សេងសកាត់ទ្រព្យសម្បត្តិសកាត់គោសកាត់ទីយ៉ារសកាត់ផ្សេងផ្សេងហ្នឹងគឺសម្រាប់មាន18 8តែសកាត់វិតានេះគឺសម្រាប់តែ2ហ្នឹងទេគឺសកាត់ដោយសារ nostal hadith វិញគឺបញ្ជាក់ច្បាស់មកយ៉ាអស្ចារ្យហ្វាគៀតមីស្គីនឹងអ្នកណាទៅហ្វាគៀតមីស្គីនឹង អឺជាតិចបានហ្វឹកគៀតនិងម៉ាស្គីន ពីរហ្នឹងខុសគ្នាណាខុសគ្នាអត់ដូចគ្នាទេអត់ដូចគ្នាទេអឺហ្វឹកគៀតបានន័យថាឧទាហរណ៍គ្រួសារគាត់ចាយមួយថ្ងៃ10000អូខេគាត់រកបានព្រម7000 8000ទេចាណាអានេះហៅហ្វឹកគៀតហ្វឹកគៀតបានថាចាយអត់គ្រប់មួយថ្ងៃទេណាចាយអត់គ្រប់មួយថ្ងៃទេរបស់គាត់ ដល់ឡែកម៉ាស្គីនគឺសម្រាប់គ្រប់មួយថ្ងៃមួយថ្ងៃ ឬក៏ខ្វះបន្តិចចឹងទៅតែមួយថ្ងៃ10000ក៏រកបាន10000ក្នុងការខ្លះបាន9500ចឹងទៅអានេះហៅថា miskin អញ្ចឹងនៅក្នុង Nasdal នៅក្នុង Dalal Hadith ហ្នឹងគឺឧឡាម៉ាទី2ហើយដល់ហ្នឹងជាកោលដែលខ្ញុំគិតថារយះសម្រាប់សម្រាប់ខ្ញុំណាដែលដែលរយះដែលខ្ញុំឃើញដែលឧឡាម៉ាមួយមិនតរយះកោលហ្នឹងដែរថាគឺសម្រាប់ តែអ្នកមស្គីនហ្វាគីតមស្គីនតែប៉ុណ្ណោះអាហ្នឹងដោយឡែកសកាត់វិតាដោយនប៊ីបញ្ជាក់ប្រាប់ដល់ហើយគេគេគេទៅរុញទៅដល់ទៅជំហួរថាដែលយកដល់អ៊ីណាមសដកតលិលហ្វូការ៉ានិងអាមអាមសកាត់ដោយសារសកាត់វិតានេះមុនអំពីសកាត់ទស្សសម្បត្តិអីអីដល់អល់ឡោះតាឡាដាក់ហ្វរឌូសកាត់វិត្រាស់ហ្នឹងវាមុនមុនអំពីសកាត់ទស្សសម្បត្តិ ពួកឲ្យសកាត់វិត្រាស់នៅឆ្នាំទី2ហិជ្រោះសកាត់វិត្រាស់ជាមួយនឹងរ៉ម៉ាដនអានៅក្នុងរ៉ម៉ាដននៅពេលដែលអល់ឡោះតាឡាហ្វរឌូសកាត់វិត្រាស់នៅឆ្នាំទី2នៃនៃហិជ្រោះអញ្ចឹងមុនអំពីសកាត់តសម្បត្តិអញ្ចឹងហើយបានហាដដលហាឌីសអ៊ីបនុអ៊ីបនុអាបាសដែលបានបញ្ជាក់ថាគឺសកាត់វិត្រាស់ហ្នឹងគឺសម្រាប់អ្នកហ្វាគិតមស្គីនបើនោះចំគឺអ្នកមស្គីន ប៉ុន្តែឧលមាថែមថាអ្នកហ្វឹកគៀតមួយទៀតដល់នៅក្នុងហ្នឹងបើឲ្យស្នាផ្សេងផ្សេងគឺអត់ត្រូវបានទទួលទេនៅក្នុងសកាត់វិត្រាអល់ឡោះអាបាទអ៊ុស្តាតអរគុណចាអញ្ចឹងមានន័យថាអឺសកាត់វិត្រានេះខុសពីសកាត់ទូទៅដែលឧស្តាតប្រើភាសាថាអាមណាសកាត់ទូទៅដែលសកាត់ទូទៅហ្នឹងមានសិទ្ធទទួលសូម្បីអ្នកដែលអាមេរីណាឡៃហើអីចឹងណាយ៉ាយ៉ា ដែលសកាត់ពីត្រាស់នេះគឺតួម៉ាល់លិលម៉ាសាគីនឧស្តាឌបូបកាបានលើកឡើងវិញតួម៉ាល់លិលម៉ាសាគីនឬក៏ហាឌីសអ៊ុនូហុមអាតវ៉ាហ្វហាដលយូមបានថាដើម្បីឲ្យមនុស្សនោះសប្បាយនៅថ្ងៃរយ៉ាដែលផ្ដោតទៅលើការយកចិត្តទុកដាក់នៅចំពោះអ្នកដែលក្រីក្រអ្នកដែលបើថាយើងហៅថាមួយថ្ងៃហូបមួយថ្ងៃឧស្តាឌពាក់ព័ន្ធទៅនឹងសំណួរមួយដែលមានការចោទសួរថាសម័យបច្ចុប្បន្ននេះ យើងហៅថាសម័យកូវីដណាសម័យកូវីដដូច្នេះនៅតំបន់ខ្លះនៃប្រទេសកម្ពុជាហ្នឹង គឺគាត់ប្រហែលជាស្ថិតនៅក្នុងតំបន់បាត់ទប់ហៅថាអត់អាចចេញទៅណាអត់អាចចេញពីផ្ទះឲ្យបានណាអញ្ចឹងទេជួនកាលមានអ្នកក្រីក្រដែរនៅតំបន់នៅតំបន់របស់គាត់តែគាត់ចង់ទៅឲ្យតែចេញទៅអត់កើតហើយបើដូច្នេះតើគាត់ទៅធ្វើយ៉ាងម៉េចដើម្បីទៅទៅយកទៅអាមឲ្យអ្នកមេស្គីន ឬមួយក៏ក្នុងលក្ខណៈឬក៏កលតិសៈហ្នឹងมันអាចมันអាចឲ្យអ្នកអស្ហាបឬក៏អះលិសកាតទាំង8ក្រៅពីមីស្គីនបានឬក៏យើងឲ្យថាឲ្យសកាត់វិត្រាដូចសកាត់ធម្មតាបានទេបើមិនយើងចេញទៅឲ្យអ្នកក្រីក្របានយើងមានអ្នកដែលមានជាងគាត់ឬក៏អ្នកទៅស៊ីសកាត់អះលីសកាត់ដើមមកអីលាក់នៅលាក់ហ្នឹងណាឧទាហរណ៍អញ្ចឹងខ្ញុំចង់និយាយថានៅតំបន់ដែលគេឲ្យចេញពីផ្ទះហ្នឹងតើគាត់ទៅចេញសកាត់យកទៅឲ្យអ្នកក្រដូចមិនដាច់ យ៉ាស្តាប់ទី1វាមានពីរចំណុចចំណុចទី1ចង់ថាតំបន់ដែលគាត់នៅហ្នឹងអត់មានអ្នកក្រអញ្ចឹងហ៎អត់មានអ្នកមកស្គិនសិតតែអ្នកមានឃើញទេអញ្ចឹងអីឬក៏មិនមានតែប៉ុន្តែចេញយកទៅអត់កើតអូខេមានប៉ុន្តែនៅតំបន់គាត់ហ្នឹងមានអ្នកមកស្គិនប៉ុន្តែតំបន់ក្រហមតំបន់ដែលមិនអាចចេញទៅទៅបានឃើញទេយ៉ា អញ្ចឹងបានន័យថាប្រសិនបើព្រោះយើងបានហើយមើលឃើញថាដែលសុហេដែលត្រឹមត្រូវក្នុងការបរិច្ចាគសកាត់គឺចេញដោយរបស់ដែលគេហូបអាហារមិនអញ្ចឹងបោះអាហារក៏ប៉ុន្តែករណីហ្នឹងប្រសិនបើគាត់មិនអាចចេញយកអាហារទៅឲ្យគេកើតណាយកអាហារទៅឲ្យគេកើតដោយសារចេញបានចេញយកយកអង្គទៅអត់កើតមិនអញ្ចឹងយកអង្គទៅចេញអត់កើតហើយគាត់នៅផ្ទះគាត់ចង់ចេញសកាត់ អញ្ចឹងបើអ្វីដែលខ្ញុំយល់អំពី nos អំពី dalal ថាយោងទៅតាមមតិឧលមាមួយចំនួនដែលគាត់ថាអាចយើងចេញជាលុយឃើញទេលុយបាញ់ ABA ABA បាញ់គាត់ទៅឃើញទេអាប្រមាណយើងគិតឲ្យសមស្របទៅនឹងសមស្របទៅនឹងអ្វីដែលតម្លៃពិតប្រកបតម្លៃពិតប្រកបថាប្រមាណថា6000ឬ8000ទៅតាមដូចទីប្រមាណថាតម្លៃរបស់យើងហូប ប្រមាណយើងបាញ់ឲ្យគាត់ទៅហ៎ដោយសារអីបើយើងមើលតាមចេះកុំអាចប្រាប់បានន័យថាបានយ៉ាងម៉េចបានន័យថាដោយសារនៅក្នុងហ្នឹងទោះបីថាអ៊ីម៉ាំហានាហ្វីគាត់បានគាត់ថាអនុញ្ញាតឲ្យចេញជាគីម៉ាស់ជាតម្លៃជាលុយចឹងចុះប៉ុន្តែនៅក្នុងរីវ៉ាយ៉ាត់អំពីអ៊ីបនូមុនឌីរអ៊ីបនូមុនឌីរដែលគាត់រាយការណ៍អំពីហាសានអល់បូស្រីហាសានបូស្រីវ៉ាអប៊ូស៊ូរវ៉ាសូរីវ៉ាអប៊ូស៊ូរវ៉ាសូរីវ៉ាអូម៉ារប៊ីនអាប់ឌុលអាហ្ស៊ីស គាត់ថា for សិនបើដរូរ៉ោះប្រសិនបើដរូរ៉ោះគឺយើងអាចចេញជាគីម៉ាស់បានអត់បញ្ហាទេបើថាបើថាយើងមើលតាមយមយមពុទ្ធឧឡាមាមិនថាអត់បានទេប៉ុន្តែករណីបែបហ្នឹងគឺយើងអាចយកតាមដូចជាអប៊ូស៊ូរស៊ូចានអេសូរីដូចជាអប៊ូហាសានអលបូស្រីដូចជាអប៊ូម៉ាអាប់ឌុលអាស៊ីសគាត់ថាអាចចេញជាជាលុយបានវិញឲ្យទៅអ៊ីនសាអល់ឡោះករណីករណី ករណីបន្ទាន់ករណីចាំបាច់ណាបន្ទាន់ប៉ុន្តែបញ្ហាចេះត្រង់ថាបើសិនបាញ់ ABA ឲ្យហ្នឹងគាត់បើសិនជាគាត់មាន ABA ទទួលហ្នឹងប្រហែលជាមិនមែនប្រគិលទេយ៉ាអរគុណច្រើនសាស្ត្រយ៉ាអឺយើងតាមមើលយោបល់បងប្អូនមិនមែនគាត់មានមែនអាចថាប៉ុន្តែមានអាចអ្នកចិត្តគាត់ឧទាហរណ៍នៅតំបន់ណាព្រោះរឿងទៅភូមិណាមួយគាត់ថាទៅកំពង់សោមចុះកំពង់សោមទួលរំលីមាន ABA មិនចឹង អញ្ចឹងខ្ញុំនៅតំបន់រៀងទុកខ្ញុំបាច់ឲ្យទូរំនីទូរំនីយកឲ្យផងមកគិលបានចាអូខេច្រើនសិតប្រហែលជាយ៉ាងយ៉ាងមួយទៀតយើងអាចវគិលណាវគិលហៅប្រគល់វគិលហ្នឹងអរគុណច្រើនអឺមុននឹងចូលកម្មវិធីយើងបន្តទៀតខ្ញុំសូមឆ្លើយសំណួរមួយសិនហើយសំណួររបស់ទស្សនិកជនដែលគាត់កំពុងតាមដាននេះប្រហែលជាចង់សំដៅទៅលោកស្តាតមូហាម៉ាត់ដែលគាត់បានលើកឡើងពីពេលវេលាសង្កាត់អញ្ចឹងខ្ញុំចង់ឲ្យស្តាតមូហាម៉ាត់ជាអ្នកឆ្លើយនៅសំណួរនេះ បើអាចណាឬក៏ឧស្តាហ៍យើងផ្សេងវាគ្មិនយើងនរណាក៏បានដែរប៉ុន្តែគាត់ថាសំណួរនេះពាក់ព័ន្ធទៅនឹងឧស្តាហ៍មហាម៉ាត់បានលើកឡើងអានសំណួរមើលឃើញហ៎សំណួរអញ្ចឹងអឺលេសកូបណាលេសកូបដែលគាត់លើកជាសំណួរអស្សឡាមអាឡៃគុំវ៉ាឡៃគុំសឡាមរ៉ាំទុលឡោះយ៉ាសុខសប្បាយណាអឺគាត់ថាតើអ្នកដែលស្លាប់ក្នុងខែរ៉ាម៉ាឌនហើយមិនទាន់បានចេញហ្វីត្រាស់តើត្រូវចេញឲ្យគាត់ដែរឬទេយ៉ា សំណួរអឺប្រហែលជាវាគ្មិនរបស់យើងស្ដាប់បានហើយស្ដាប់អឺចឹងគាត់សួរថាអ្នកដែលស្លាប់នៅក្នុងខែរ៉ម៉ាដនខែរ៉ម៉ាដនគាត់ទទួលមរណភាពហើយអត់ទាន់បានចេញសកាត់វិតាតើគាត់ទៅចេញសកាត់វិតាដែរឬទេទៅចេញឲ្យគាត់ដែរឬទេយ៉ាតហ្វដលស្ដាប់ យ៉ាសូមជាស្រ័យមិញអត់ឮសំឡេងបាត់មកអូខេគេបើកហើយអូខេតហ្វតតសូមចេញអ្នកដែលស្លាប់នៅក្នុងខែរ៉ម៉ាដនអ្នកដែលស្លាប់នៅក្នុងខែរ៉ម៉ាដនមុនពេលថ្ងៃលិចគឺអត់វ៉ាយឹបចេញហ្កាត់ឲ្យគាត់ទេចាតែបើសិនជាអ្នកហ្នឹងគាត់ស្លាប់ក្រោយពេលដែលថ្ងៃលិចអាហ្នឹងបានយើងត្រូវចេញហ្កាត់ចា អឺបើតាមសំលេងថាអត់មានចាំបាច់ចេញយ៉ាយ៉ាអរគុណច្រើនហាំឌីឡាច្បាស់វ៉ាទេយើងតាមសំណួរយ៉ាច្បាស់យ៉ាច្បាស់ហើយអឺអញ្ចឹងលេសកូបយ៉ាចង់បងប្រហែលជាបានស្ដាប់លឺហើយអ្នកដែលស្ដាប់នៅក្នុងខែរ៉ូម៉ាដនគឺអត់ត្រូវចេញហ្សាកាត់គឺត្រាស់ឲ្យទេហេតុអីដោយសារតែអត់តន់វ៉ាយិបអញ្ចឹងណា ដោយសារសកម្មភាពនេះវាយកទៅពេលថ្ងៃលិចចុងក្រោយខែរំដនមើលខែឃើញថ្ងៃលិចថ្ងៃដែលយើងមើលខែឃើញអានោះបានវាយប់មុននឹងអត់ទាន់វាយប់ទេអញ្ចឹងហើយបានជាយើងនៅទៅថាអឺយើងយើងយកល្អយើងកុំចេញសកាត់ពីមុនខែរំដនឬក៏ពីពាក់កណ្ដាលខែដោយសារធ្វើមុនពេលលោកយើងសម្បាយ៉ាងហ្នឹងសម្បាយ៉ាងមកក្រេបអឺកាលបើយើងសម្បាយ៉ាងមកក្រេបតលតែថ្ងៃលិចបានមកយប់សម្បាយ៉ាងបើថ្ងៃអត់ទាន់លិចក៏យើងអត់ទាន់សម្បាយ៉ាងដែរបានថាបើស្លាប់មុនថ្ងៃលិចហ្នឹងក៏អត់ទាន់ ក៏មិនចាត់ទុកថាជាពាក់សម្បត្តិអាម៉ាក្រីបដែរបើបន្ទាប់ពីថ្ងៃលិចអានឹងទៅចេញអញ្ចឹង មានន័យថាបើសិនជាគាត់ស្លាប់នៅក្រោយពេលថ្ងៃលិចចុងក្រោយនៃខែរ៉ម៉ាដនគឺត្រូវចេញសកាត់ឲ្យគាត់អំពីលុយដែលគាត់មិនសល់ទុកបាទទេណាចាយ៉ាអឺឧស្សាហ៍ផ្សេងផ្សេងមានយោបល់អីដែលចង់បន្ថែមទេសាស្ត្រាចារ្យប៊ូបាកាក៏ដូចជាសេខលុកម៉ាន់ យើងមានសំណួរមួយទៀតផងដែរអឺខ្ញុំនឹងអានសំណួរមួយទៀតសិនដើម្បីឲ្យវាគ្មិនរបស់យើងចូលរួមឆ្លើយអស់គ្នាអ៊ីនសាអល់ឡោះអឺសំណួរពីអាពីអាពីណាអាពីឡាវភីសគាត់គាត់សួរថាតើសកាត់ត្រឹមត្រូវអត់បើប្តីរស់នៅភ្នំពេញហើយប្រពន្ធគាត់នៅរស់កំពតរួមជាមួយអឺ រស់នៅកំពតរួមជាមួយការសម្រាលកូនទៀតអឺតើសកាត់ត្រឹមត្រូវអត់អញ្ចឹងគាត់សួរថាប្តីរស់អឺប្តីនៅភ្នំពេញឯកូនប្រពន្ធរបស់គាត់នៅកំពតថែមទាំងសម្រាលកូនទៀតអញ្ចឹងគាត់សួរថាសកាត់ត្រឹមត្រូវឬអត់អញ្ចឹងអឺមិនដឹងយកគាត់ចង់មានន័យធ្វើម៉េចទេប៉ុន្តែយើងអាចបកស្រាយជំវិញមសាឡាហ្នឹងរបៀបនៃការចេញសកាត់ដែលប្តីនៅភ្នំពេញ ហើយនឹងប្រពន្ធនៅកំពតក៏យើងអត់ដឹងថាស្រុកកំណើតអ្នកទី2នៅណាដែរតែជារូបភាពមកស្អាឡាគឺថាប្តីគាត់នៅភ្នំពេញប្រពន្ធគាត់សម្រាលកូននៅកំពតប្រហែលជាផ្ទះគាត់ទីនៅរបស់គាត់នៅកំពតហើយតើប្រពន្ធនិងកូនទៅចេញសកាត់ដោយមិនដាច់យ៉ាអូស្តាតសូមជួបរបបស្រ័យសវត្តដល់អូស្តាតលុកម៉ានយ៉ាយ៉ាសវត្តដល់ الحمد لله អរគុណចាអន្តុនរ៉ាប់លីអ៊ីនសាអល់ឡោះដល់ព្យាយាមចូលរួមនៅចម្លើយនៅការដែលយើងចេញសាកាត់ដោយថាប្រពន្ធនៅខេត្តផ្សេងដីនៅខេត្តផ្សេងអញ្ចឹងណាថាតើពីណាដែលចេញសាកាត់តាមការពិតការចេញសាកាត់មួយឯងគឺឲ្យយើងចេញរៀងរៀងខ្លួនគ្រប់គ្រប់គ្នាមិនថាឡើយបុរសស្ត្រីចាស់ក្មេងយើងពោះនៅកន្លែងណា យើងចេញនៅកន្លែងហ្នឹង វាអាប់ដល់ដើម្បីយើងផ្ដល់ចំណីអាហារទៅដល់អ្នកហ្វូការ៉ាម៉ាសាគីនៅតំបន់ដែលយើងពុះចាអញ្ចឹងគ្រប់គ្រប់គ្នាត្រូវតែចេញសកាត់ដោយឡែកគាត់ប្រពន្ធហើយលុយនៅប្តីយ៉ាប្តីអញ្ចឹងប្តីគាត់អាចចេញឲ្យប្រពន្ធរបស់គាត់នៅកន្លែងប្តីក៏បានឬក៏ប្តីនឹងចង់ផ្ដល់លុយទៅឲ្យប្រពន្ធចេញនៅក្នុងខេត្តក៏បានបើសិនជាការងាយស្រួលអាចចេញនៅតំបន់កន្លែងប្រពន្ធនឹងនៅបានហើយគាត់ចេញនៅ កន្លែងដែលគាត់ពោះនៅកន្លែងណាហើយគាត់ចេញនៅកន្លែងហ្នឹងចាតែយើងសួរថាតើប្តីអាចចេញបានអត់ថាបានប្តីអាចចេញឲ្យគាត់បានព្រោះប្តីអ្នកទទួលខុសត្រូវនៅទ្រព្យសម្បត្តិរបស់គាត់ចុះកាលអាចថាគាត់ពិបាកយ៉ានឹងការយកសកាត់យកទៅឲ្យអ្នកចិត្តខាងរបស់គាត់អាហ្នឹងលើប្តីរបស់គាត់យ៉ាជាអ្នកចេញឲ្យវ៉ាឡូអាយ៉ាអរគុណចា Yeah. Ustaz Abu Bakar, yeah, Ustaz ផ្សេងៗទៀតមានអ្វីបន្ថែមមកពេញបន្ថែមអត់ទេ? مرة ان شاء الله خير واضح ولا الحمد لله يا yeah. រីរតនារីរតនាគាត់ខមមិនសួរមួយសំណួរដែរតើមនុស្សប្រភេទណា ដែលអាចទទួលហ្សាកាត់តើមនុស្សប្រភេទណាដែលអាចទទួលហ្សាកាត់បានអាហ្នឹងគឺដូចជាឧស្តាតបានលើកឡើងបាញ់មិញហើយ អ្នកដែលទទួលសកាត់បាននេះគឺអ្នកដែលក្រីក្រហ្វាគិតនិងមីស្គីនតែប៉ុណ្ណោះចាអញ្ចឹងសាទបានបកស្រាយមកហើយហើយបើសិនជាបងរីរតនាចូលមើលអត់បានតទេសង្ឃឹមថាអាចមើលសារឡើងវិញយើងទៅច្បាស់ព្រោះសាទបកស្រាយវិញច្រើនហើយដោយសារពេលវេលារបស់យើងគឺនៅមានបន្តទៀតអញ្ចឹងសូមអធិស្ឋានផងអរគុណច្រើន آه واضح جدا جزاك الله خير شيخ آه شيخ آه يا تفضل سمجي استاذ لقمان يا يا តាមលិនយល់នៅសំណួររបស់គាត់គាត់ថាមនុស្សប្រភេទណាយើងអាចជាងសកាត់បាន អាចគាត់ដៅថាអ្នកខ្លះក្រីក្រដែរប៉ុន្តែគាត់អត់សម្បះយ៉ាងណាឬក៏គាត់អត់ចូលធ្វើអ៊ីវ៉ាដាតហើយគាត់ក្រីក្រដែរអញ្ចឹងគាត់ជួនកាលអ្នកខ្លះគាត់សង្ស័យថាខ្ញុំត្រូវជាងសកាត់ឲ្យគាត់ប៉ុន្តែគាត់អត់សម្បះយ៉ាង អឺធ្វើយ៉ាងម៉េចគាត់ប្រកបមិនមែនមិនដែរការសុខអ៊ីបាដាតអាចគាត់តែអ្វីដែលលឹងចង់បញ្ជាក់នៅកន្លែងនេះគឺថា សំខាន់គាត់នឹងជាអ្នកអ៊ីស្លាមហើយយើងចេញសកាត់ fitrah នេះចេញទៅដល់អ្នក miskin ដោយតាវីដែលនប៊ីសល្លឡោះសាឡាមលោកបានបញ្ជាក់ថាទូអមតលីលម៉ាសាគិនវាគឺជាចំណីអាហារសម្រាប់អ្នកខ្វះខាតអ្នកក្រីក្រ អញ្ចឹងបើគាត់ជាអ្នកកាន់គំនិតអ៊ីស្លាមគាត់ខ្វះខាតយើងត្រូវចេញឲ្យគាត់យ៉ារឿងគាត់អត់ព្រោះអត់សម្បះយ៉ាង អានោះគាត់ទូសានឹងអល់ឡោះសុបហាតាឡាយើងណែនាំគាត់យើងពន្យល់ប្រាប់គាត់មិនមែនបានន័យថាអឺអ្នកឯងខអ៊ីស្លាមមិនតែអត់សូវឃើញយ៉ាងអត់សូវបួសខ្ញុំមិនចេញឲ្យអ្នកឯងអាហ្នឹងគឺជាមិនត្រឹមត្រូវទេវាខុសអំពីណាស់របស់ណាប៊ីសុបហាគាត់ថាចំណីអាហារសម្រាប់អ្នកដែលក្រីក្រអ្នកដែលខ្វះខាតអល់ឡោះអាឡាំចា យ៉ាអរគុណច្រើនអឺពិតជាហៅថាមដាខឡាដ៏មានន័យការខមមិនដ៏មានន័យអឺអាចខ្ញុំគិតមិនដល់ប្រហែលជាគាត់ចង់មានន័យអញ្ចឹងគាត់ថាបានណាអញ្ចឹងសង្ឃឹមថាបងអាចស្ដាប់យល់អ្នកដែលចេញសកាត់វិតាបើទោះជាអ្នកនោះជាប៉ាសិកឬអីក៏ដោយនិយាយរួមដើម្បីគេហៅថាលោកលួងលោមឬក៏ដូចជាតាក់ទាញក៏ដើម្បីយកឱកាសអប់រំនិងតាក់វ៉ា គឺយើងមិនទៅប្រកាន់ណានៅនិន្នាការឬក៏ហៅថាអាម៉ាល់អ៊ីបាដាតអត់ល្អអីចឹងទេណានៅគ្រាដំបូងអ៊ីនសាអល់ឡោះលើកឡើងតែយើងសូមចូលរួមតិចដូចស្ដាសាលោកម៉ានបានបកស្រាយអញ្ចឹងឲ្យដល់អ៊ីស្លាមយើងគួរតែឲ្យណាបើសិនជាអាចដើម្បីនេះយ៉ាប្រកបដល់សាឡើងសុទ្ធយ៉ាសូមជ័យ Dạ dạ, yeah. Sầm chơi nhà sợn bằng sổ. ចំណុចនេះខ្ញុំចង់តាក់លេខបន្តិចយ៉ាសូមបន្ថែមបើសិនបើនៅភូមិយើងហ្នឹងបើខ្ញុំសូមបន្ទប់ចូលរបស់ចូលរួមតិចទៀតណាយ៉ាប្រសិនបើភូមិរបស់យើងវាអ្នកក្រីក្រច្រើនអ្នកក្រីក្រមាន អ្នកសម័យយ៉ាងជាប់មានអ្នកអត់សម័យយ៉ាងជាប់ហើយយើងដឹងថាសកាត់វិត្រាស់គឺសម្រាប់អ្នកអ៊ីស្លាមណាប៉ុន្តែបើសិនគាត់មុជរិមគាត់ហ្វាសិក សម្យ៉ាងអត់ប៊ូអត់អញ្ចឹងនៅក្នុងមតិឧលមាមួយចំនួនថាគាត់មិនមែនអ៊ីស្លាមបាត់ទៅហើយដោយឡែកគឺ Sheikh bin Baz អ៊ុសៃហ្វៃមីនគឺអ្នកដែលអត់សម្យ៉ាងអត់ប៊ូហ្នឹងអត់ចាត់ទុកថាគាត់ហ្នឹងជាអ្នកអ៊ីស្លាមទេនៅទើបតែឈ្មោះទេអញ្ចឹងហើយបានមតិរបស់ខ្ញុំដល់កន្លះចូលចូលរួមកន្លែងនេះថា យើងត្រូវមើលអ្នកដែលអាហ្វដលជាគាត់ នៅក្នុងភូមិហ្នឹងបើសិនបើអ្នកអ្នកក្រនោះគាត់បើជាងគាត់វាសម្យ៉ាងអត់ចោលវាបួសយើងឲ្យគាត់ទៅប៉ុន្តែបើសិនអត់មានអត់មានទេនៅភូមិវាក្រប៉ុន្តែ អ្នកផាក់ផាគ្នាវាសម្យ៉ាងអត់វាអត់ទៅបួសវាឲ្យផាក់ផាគ្នាអានឹងប៊ីស្មិលឡាតែទៅអ៊ីនសាអល់ឡោះក៏ប៉ុន្តែបើសិនអត់មានអ្នកល្អជាងយើងទៅឲ្យអ្នកល្អអ្នកសម្យ៉ាងពីពុកបញ្ហាគឺអ៊ូឡាម៉ាមួយចំនួននៅក្នុងមជ្ឈិបគឺគេបានថាថាស្កត់ធួនមែនទែនចំពោះអ្នកដែលអត់សម្យ៉ាងអ្នកអត់សម្យ៉ាងគឺជាពីរអ៊ីស្លាមតែម្ដង អរគុណច្រើនណាស់សាទអឺចឹងខ្ញុំសរុបសេចក្តីគឺមានន័យថាយើងជ្រើសរើសហើយមើលទៅលើមនុស្សប្រសិនបើយើងគួរតែជ្រើសរើសអតិភិបដល់ឲ្យអ្នកដែលមានសិទ្ធិទទួលជាអតិភិបអ្នកក្រីក្រជាងហើយក្នុងចំណោមបើក្រដូចគ្នាគឺអ្នកដែលសលេះជាងចាហើយបើសិនជាក្រដូចគ្នាហើយអត់សលេះដូចគ្នាទេអានឹងយើងជ្រើសរើសចុះទៅតាមមនោសញ្ចេតនារបស់យើង អាចថាអ្នកណាដែលចិត្តស្និទ្ធជាមួយយើងជាងទៀតអរគុណច្រើនហើយនៅមានសំណួរមួយទៀតដែលបងប្អូនយើងចោតសួរប្រហែលជា ចង់សំដៅទៅលើឧស្សាហ៍បវកាចង់ឲ្យគាត់នៅស្គៀមតិចគាត់នៅស្ងាត់តិចសាបវកាស្ដាប់ឮអត់ទេឮទៅរវល់ឮដែរយ៉ាយ៉ាយ៉ាអឺគាត់សួរសំណួរមួយថាអត់ចេះសំយ៉ាងអត់ចេះបួសចេះសកាត់បានអត់សះអត់ អត់ចេះសញ្ញាអត់ចេះបោះអត់ចេះណាមិនអត់ចេះអត់ចេះសញ្ញាអត់ចេះបោះចេះសកាត់សាសអត់ខ្ញុំឡើយទៅមើលទៅរបស់មកខ្ញុំសំឡងអានយកលំអានទៅតាមថា فرض رسول الله صلى الله عليه وسلم زكاة الفطر على الحر والعبد والذكر والأنثى والصغير والكبير والكبير គេដាក់ fardu zakat fitrah នេះគឺទៅលើ minal muslimin អំពីអ្នកអ៊ីស្លាមទាំងអស់ណាមិនថាអ្នកនឹងជាអ្នកមានសេរីសេរីភាពឬក៏ជាខ្ញុំទេឬក៏ជាបុរសឬក៏ស្ត្រីឬក៏ក្មេងឬក៏ចាស់គឺត្រូវតែដកសង្កាត់ឲ្យទៅដល់លោកទូនៅក្នុងខែរ៉ាម៉ាដនអញ្ចឹងបើលេខនេះបើតាមអឺដឹងជើងនៅក្នុងអត្តរិះនេះគឺដូចមិនចូលអ្វីដែលគាត់បានលើកឡើងទេមានន័យថា មានប្របាអីរឿងដកហ្នឹងណាដកទៅវាជាអ៊ីនសាឡោះណាសម្រាប់ខ្ញុំជំរាបគាត់ហើយរឿងគាត់ចេះបួសរឿងចេះសំយ៉ាងអល់ឡោះអាឡាមយើងបើយើងទៅមើលណាពីថាសារីរសារីរយើងគេអត់ចេះទេប៉ុន្តែយើងត្រូវចេញឲ្យគាត់ចេញឲ្យគាត់សោះហើយអ៊ីនសាឡោះមិនអីទេអរគុណចាយ៉ាអរគុណចាមានន័យថារាល់ឬក៏ឲ្យតែអ្នកដែលមានវត្តមាននៅក្នុងខែរ៉ូម៉ាដន នៅពេលដែលវគ្គទូដែលវ៉ាជិបថ្ងៃលិចចុងក្រោយនៃខែរ៉មឌុនគឺត្រូវចេញសូម្បីអ្នកនោះមិនមែនជាអ្នកអាហ្លីអាហ្លីលសៀមអ្នកដែលមិនទៅបួសដូចជាចាស់ជូរីដែលគេលើកលែងការបួសឲ្យគាត់អត់បួសទេចេញឲ្យហើយអ្នកក្រីក្រក៏គាត់ត្រូវចេញសកាត់ទាំងដែរយ៉ាគាត់តែយើងមកពាក្យច្រើនសុណាត់ឲ្យចេញទីរក់ក្នុងផ្ទៃទៀតណាមិនមែនវ៉ាជិបប៉ុន្តែសុណាត់មជ្រូអីតម្រូវឲ្យចេញទីរក់ក្នុងផ្ទៃហើយទីរក់ក្នុងផ្ទៃយើងមិនក៏មានចេះអីណា យ៉ាតែសុនណាតែអានេះបើចេញហាំឌីឡាវាល្អសម្រាប់គាត់ហើយគាត់បើយើងនៅក្នុងដីមានដូចគាត់នៅលើដីគាត់នៅក្នុងទុនយ៉ានេះគាត់ដឹកតាមជាងអ្នកផ្ទឹងផ្ទៃអញ្ចឹងអ៊ីនសាអល់ឡោះវាចូលមិនអីទេឲ្យតែគាត់ចេញអ៊ីនសាអល់ឡោះអញ្ចឹងបើសិនជាអ្នកដែលនៅលើដីទៀតគឺត្រូវតែវជាប់ហើយយ៉ាយ៉ាអរគុណច្រើនអ៊ីនសាអល់ឡោះគឺយើងនៅមានប្រធានបទមួយចំនួនទៀតដែលជួយសាស្ត្រមហាម៉ាត់អាសានបន្តិចទៀតអឺ ទួនទួនលោកម៉ាក់របៀបគាត់មានអីថែមហ្នឹងហើយសូមសូម note ទុកសិនយើងនឹងជួបជាមួយបន្តទៀតទៀតគាត់ផ្លេចឥឡូវឲ្យគាត់ទៅហើយទៅយ៉ាឡាយ៉ាឡាតហ្វាត់បាត់ចាំឡាយ៉ាជើងលោកម៉ាក់ចង់អីបន្ថែមបះយ៉ាងអត់ចេះបះយ៉ាងអត់ចេះបួសហ្នឹងណាយ៉ាអញ្ចឹងលំចង់ចូលរួមរំលឹកមកចំពោះគាត់បើសិនជាយើង អត់ចេះអត់ដឹងថានឹងវាយប់ទេអត់ដឹងថាយ៉ាងវាយប់បួសក៏វាយប់យើងអត់ដឹងអានឹងម៉ាក់សួតគេលើកលែងទោសតែបើសិនគាត់ដឹងហើយហើយគាត់អត់ធ្វើបានន័យថាគាត់បានប្រព្រឹត្តយូសាធំគាត់បានប្រព្រឹត្តយូសាធំ ដែលគាត់បោះបង់សម្បះយ៉ាងចោលដែលគាត់បោះបង់ពោះចោលបែរជាគាត់ចង់ទៅចាប់ចេញសកាត់សិត្រាតែពុទ្ធសម្បះយ៉ាងនេះហ្វុនទូ វាគឺជាអសសរុគនអ៊ីស្លាមរបស់យើងបួសនេះគឺជានៅក្នុងរុគនអ៊ីស្លាមដែរឃើញទេរុគនអ៊ីស្លាមគាត់បោះបង់រុគន2នេះចោលហើយគាត់ទៅយករុគនទី3សកាត់អញ្ចឹងនៅក្នុងកតបកិច្ចរបស់យើងហ្នឹងបើសិនជាគាត់អត់ដឹងទេប្រគំលើកលែងទោសតែបើគាត់ដឹងហើយគាត់ខ្ជិលអានោះគាត់បានប្រព្រឹត្តវិសាធំត្រូវតែទៅវត្តតែបើសិនគាត់បដិសេធថាមិនមែនជាវយបទេសម្បះយ៉ាងមិនមែនវយបពុះមិនមែនវយបហើយបើយើងទទួលស្គាល់ដល់សកាត់វយប នឹងគាត់បានន័យថាមកតាត់គាត់បានចេញពីឧបមាអ៊ីស្លាមហើយដោយសារអល់ឡោះតាឡាយុទ្ធដាក់ទោសឡាំយកគមានមូសលីនដែលអ្នកខ្លះវាអត់សម្បះយ៉ាងបោះបង់សម្បះយ៉ាងហើយហាឌីសជាច្រើនបានបញ្ជាក់អល់ឡោះទូបីណាអឺវលបីណាវលវលបីណាឈិលគីគុហ្វរវលគុហ្វអសឡាហ្វមិនតរកាហ្វកាត់កាហ្វតការទទួលស្គាល់ការអឺបឹងហារ៉ាហ្វរ ការចំណាំរវាងអ្នកឧបមអ៊ីស្លាមកាន់ឧបមអ៊ីស្លាមមិនមែនកាន់ឧបមអ៊ីស្លាមគឺសម្បះយ៉ាងបើអ្នកឯងបាត់របស់យ៉ាងបានន័យថាគូហ្វូតអ្នកឯងចេញពីឧបមអ៊ីស្លាមបើកាន់អត់ចេញហើយមិនអីត្រូវការចេញសកាទៀតអញ្ចឹងឡើយនេះលោកចង់រំលឹកយ៉ាចង់រំលឹកទៅដល់បងប្អូនរបស់យើង ចូលរក្សាសម្បះយ៉ាងសិនអានេះគឺជាចាំបាច់អេម៉ាឌូទីនវាគឺជាសសរឧបមហើយរក្សាបុស្សរបស់យើងក្នុងមួយឆ្នាំយើងបុស្សមួយខែរ៉ម៉ាដនយ៉ាមិន សិទ្ធិដែលការចាំបាច់ហើយហ្សាកាត់វិត្រានេះនៅក្នុងចំណោមរុកុនអ៊ីស្លាមទាំង5ដែរបន្ទាប់ពីយើងកាលីម៉ាស់ឆាដាយ៉ាទទួលស្គាល់អឺអល់ឡោះស៊ុបហានតាឡានឹងទទួលស្គាល់នៅវិសាសនាគឺយើងត្រូវអនុវត្តរហូតដល់ធ្វើរុកុនហាជីអញ្ចឹងបានយើងគ្រប់លក្ខណៈជាអ្នកកាន់ឧកាមអ៊ីស្លាមតែបើយើងបោះបង់4ហើយយើងចង់ទៅយកតែមួយបានន័យថាមិនពេញលេញទេដែលយើងកាន់ឧកាមអ៊ីស្លាមគឺមិនទាន់បានពេញលេញហើយដូច្នេះហើយ អ៊ូឡាម៉ាបាននិយាយច្រើនថាអាចធ្លាក់ញាកមរតាកាហ្វៀតហើយអរគុណច្រើនដោយសារលោកបានយ៉ាដោយសារពេលវេលាមានកំណត់ដោយសារពេលវេលាមានកំណត់យើងសូមបន្តិចណាយ៉ាគុំលោកខេរហើយអឺឃើញថាបងប្អូនយើងនៅមានសំណួរច្រើនទៀតដែរអឺយើងគួរតែឆ្លើយសំណួរគាត់សិនទៅដោយសារគាត់កំពុងតែមើលអឺយើងចូលរួម2ម៉ាត់ពាក់ព័ន្ធរឿងចូលរួម2ម៉ាត់ពាក់ព័ន្ធរឿង យ៉ាស្វតតអឺជ័យមកពីម៉ាត់ចឹងហើយយ៉ាដោយសារតែគេហៅថាអីហ្សាកាត់ហ្នឹងវាពោះរស់លិសអ៊ីនតែឧឡាម៉ាមួយឧឡាម៉ាគាត់បានយកមកប្រៀបធៀបថាអីប្រៀបធៀបថាហ្សាកាត់ហ្នឹងដូចជាសយុទ្ធសាសវីក្នុងសម្យ៉ាងចឹងឧឡាម៉ាបាននិយាយគាត់ថាដូចជាសយុទ្ធសាសវីចឹងអញ្ចឹង ពេលណាយើងយ៉ាងមានលល័យមានការខ្វះខាតអីកន្លែងណាឲ្យយើងសុយុសាសវិញដើម្បីប្រគ្រប់ខ្វះអីកន្លែងណាឃើញទេហើយដល់ពេលអាអាសិកាន់គឺចឹងដែរដើម្បីប្រគ្រប់នៅការខ្វះខាតរបស់យើងហើយបើគាត់អត់មានអីអីអីមកប្រគ្រប់គាត់អត់មានគាត់អត់មួផងអត់យ៉ាងផងយកអីមកប្រគ្រប់ខ្វះខាតទេអឡាសបាច់បានដែរយ៉ាវល់ឡោះអាឡាំតែទៅលើក្មេងក្មេងអត់យ៉ាងទេតែគាត់ចាញ់ណាស់ក្មេងក្មេងអត់ដល់អាយុឡើងទឹកលីហ្វ ក្មេងអត់ទាន់ដល់អាយុអត់ទាន់ទឹកលីសទេអត់ទាន់អាយុ15ឆ្នាំអត់ទាន់សញ្ញាអត់ទាន់មួយទេអត់ទាន់អត់ទាន់អត់ទាន់យកទោសទេអត់ទាន់យកទោសទេអត់ទាន់យកទោសទេក្មេងក្មេងអត់ទាន់យកទោសទេហ្គេតក្មេងហ្គេតអាចទៅវាយតម្លៃទៅលើគាត់គាត់ថាគាត់អត់ដឹងគាត់អត់ចេះអានេះនិយាយឆ្លើយទៅតាមហ្នឹងមិនបានរៀនសម័យនេះគឺថានៅភ្នំនៅកោះនៅភ្នំនៅកោះដាច់ស្រយាលអត់មានហេតុនេះពេញ Facebook ទួនទួននិយាយពីអ៊ីស្លាមនិយាយពីស្មាហៀងនិយាយពីទាំងអស់ពេញ Facebook អស់រេក៏រៀន هذا خطا كبير ខុសធ្ងន់ហ្មងខុសធ្ងន់ធ្ងរអត់បានទេចឹងមិនអាចធ្វើបានដែរវល់ឡោវល់ឡោខៃតែគុំឡខៃយ៉ាចឹងឃើញថាគ្រោះថ្នាក់សម្រាប់លែចោលសម្បោះយ៉ាងអត់សម្បោះយ៉ាងអត់បួសនេះតែបើលែដល់ចេតនាគឺជាបាបកម្មធំដោយដែលទួនទួនរបស់យើងបានលើកឡើងតែបើសិនជាគាត់អត់ចេះហើយគាត់អត់តាន់បានដឹងទេគឺចាំបាច់ចាំបាច់លើគាត់វ៉ាជីបតតែធរិយសូត្រឲ្យបានចេះដឹងហើយអនុវត្តតាម ច្បាប់ហុគមរបស់ Allah Subhanahu wa Ta'ala ឧស្សាហ៍មួយទៀតគឺយើងឈានដល់ចំណុចឧស្សាហ៍ម៉ាន់ស៊ូរអឺហើយពាក់ព័ន្ធទៅនឹង សំណួរនេះផងដែរការគាត់សួរថាតើ អឺចេញសកាត់ប្រកាសជាលុយត្រឹមត្រូវដែរឬទេពីព្រោះមានអ្នកខ្លះថាអត់បានទេហើយមានអ្នកខ្លះថាបាននេះជាសំណួរដែលបងប្អូននេះចត់សួរលិនសូមឲ្យឧស្តាហ៍មិនសូត្របកស្រាយតែបន្តទៅហើយជាមួយនឹងអ្វីដែលពាក់ព័ន្ធទៅនឹងលើកឡើងនេះខ្ញុំបន្ថែមសំណួរមួយទៀតដែលថាករណីទិដ្ឋភាពរបស់យើងយកលុយទៅទិញអង្គហើយហុចមកហុចទៅហុចមកអញ្ចឹងណាចា អញ្ចឹងលក្ខណៈហ្នឹងជួយជួយជួយបកស្រាយបានច្បាស់ហើយពាក់ព័ន្ធទៅនឹងសំណួរដែលគាត់កំពុងសួរនេះផងខ្ញុំចេះសូមសូមខែតិចទៅតាមពេលសូមខែតិចទៅតាមពេលនេះរបស់យើងទៀតអល់ហាំឌុលីឡាអឺចំណុចសូមបកប្រែសំណួរសំណួររបស់គាត់មុនគាត់ហ្សាកាត់ជាលុយគឺអ៊ូឡាម៉ាបាននិយាយអនុញ្ញាតនៅពេលដរូរ៉ះចាំបាច់ ករណីអីមួយចាំបាច់ថាมันអាចទៅយកទៅកកើតទៅសង្កលជាមិសបជំហួតហើយស្របទាំងនាប៊ីសម័យនាប៊ីគាត់មានលុយប៉ុន្តែនាប៊ីឲ្យចេញលុយទេសម័យគូឡាហ្វាអរ៉ូស៊ីឌីអប៊ូបាកាត់អ៊ូម៉ាត់ក៏មិនមានលុយដែរប៉ុន្តែអត់ចេញលុយទេគឺត្រូវតែចេញជារបស់ដែលហូបអង្គនិយាយចំទៅយើងអង្គណាហើយគាត់ចង់ចេញលុយប្រសិនបើករណីចាំបាច់ របស់គាត់ថាចាំបាច់តែម្ដងយោងតាមខ្ញុំបានបកប្រែពីខាងលើថាតាមមតិរបស់អ៊ីម៉ាមអាប៊ូហានីហ្វាក៏ដូចជាសូរីសូហ្វៀនអ៊ីមអ៊ូម៉ាត់អាប់ឌូអាស៊ីសហាសាន់បូស្រីគឺប្រសិនបើចាំបាច់អានឹងគឺអ៊ីនសាអល់ឡោះគឺលកាត់ហ្នឹងបានប៉ុន្តែបើអត់ចាំបាច់មិនតន័យថាមិននេះទេគឺទៅតែចេញតកមកឲ្យពងកនេះអត់មានពីណាហេនថាគីឡាហ្វីរបស់ឧឡាម៉ាព្រោះនេះគឺជាអាហ្វដលរបស់នប៊ីសល្លោះអាឡៃវ៉ាសាឡាំ យ៉ាប៉ុណ្ណឹងនឹងឆ្លើយហើយចំណុចទី2ចំណុចទី2ដែលពាក់ព័ន្ធនឹងយកលុយទៅទិញអង្គនៅកន្លែងចាក់វិត្រាស់សកាត់បានន័យថាខ្ញុំចង់ថាប្រសិនបើគាត់ទី1បើស្ដាប់មាន2មាន2យ៉ាងទី1បើសិនបើគាត់ជាអាមីលគាត់ជាអាមីលដែលគាត់តំណាងឲ្យហាកម្មតំណាងឲ្យអ៊ីម៉ាំគាត់អង្គុយនៅមស្ជិតចាំទទួលសកាត់ ហើយអ្នកដែលតូចចេញសកាត់ហ្នឹងក៏អាចយកអង្គទៅគាត់យកលុយទៅទិញអង្គហ្នឹងទៅទិញអង្គដែលគាត់ដែលមានហើយស្រេចហ្នឹងភូកុំវាអត់សាសទេភូកុំវាអត់សាសទេដោយសារអីដោយសារអាមិលហ្នឹងគាត់អត់មានសិទ្ធិលក់ទេពីព្រោះគាត់អត់គឺម្ចាស់តាមលីកគាត់អត់គឺមុលរបស់គាត់ទេអាហ្នឹងអត់គឺមុលអត់គឺមុលរបស់គាត់ទេអញ្ចឹងគាត់អត់អត់សះលក់អង្គហ្នឹងទេគឺចេញនឹងអត់បានទេណាមួយទៀតបើសិនបើទៅ រុញអង្គអឺនៅកន្លែងលក់ហ្នឹងជួនកាលអ្នកដែលលក់ហ្នឹងគឺមានបំណងហេឡោះបំណងគិតពីការយកអង្គទៅចាក់ចង់យកលុយទៅអញ្ចឹងគឺទៅទិញទិញជួនកាលលក់តម្លៃថោកជាងដោយសារអ្នកចាក់ថាកូនចាក់គាត់ដែរដែរអញ្ចឹងលក់ថោកត្រឹមបើគេលក់6គាត់លក់5បានណាឃើញទេអាហ្នឹងគឺហូកុំវាអ្វីដែលខ្ញុំយល់អ្វីដែលខ្ញុំបានឃើញគឺมันជាត្រឹមត្រូវទេវ៉ាឡោះអាឡាម យ៉ាអរគុណច្រើនអរគុណច្រើនអស្ចារ្យអឺអស្ចារ្យយើងផ្សេងផ្សេងមានចង់បន្ថែមទេអស្ចារ្យហាម៉ាត់តាមចំណុចដែលជួយជួយខ្ញុំបានលើកឡើងខ្ញុំថាបាទចង់ថែបន្តិចតទៅជាមួយនឹងសូមណែនាំទៅដល់បងប្អូនរបស់យើងតទៅជាមួយនឹងមសាឡាដែលសួរមកអំបញ្ញមិនហើយនឹងរឿង ដែលតំលីបានលើកឡើងយកលុយទៅរុញចុះរុញឡើងជាមួយនឹងតគឺចូលគ្នាមកពីនេះទី1ចំណុចដែលថាយើងចេញជាលុយមានមធ្យមហានាពីថាបានអានឹងបើគិតទៅវាងាយស្រួលសម្រាប់អ្នកចេញអណ្ដល់ហុចអោយគាត់អត់ធ្ងន់គាត់អត់អីទាំងអស់ប៉ុន្តែបើយើងងាកមើលទៅលើសុនណាទុយមួយដោយសារនប៊ីយើងមាន លុយដែរតែគាត់អត់ចេញទី2វាចូលទៅសំណួររបស់អ្នកទស្សនាម្នាក់ដែលគាត់សួរថា អ្នកណាគេដែលយើងគួរឲ្យអ្នកល្អឬអ្នកធ្វើ embedded យើងគួរឲ្យអញ្ចឹងលុយនេះប្រហែលជាអាចថាជា hack ខ្មាស់ដែលនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសាឡាមអត់ឲ្យចេញនៅត្រង់ចំណុចថាលុយបើកាលណាឲ្យច្រើនប្រមាណក៏ងាយស្រួលក្នុងការຕົកណាស់ ហើយលុយអាចយកទៅចាយវាយនៅទីកន្លែងផ្សេងផ្សេងដោយសម័យកាលដែលយើងកំពុងតែពេញនិយមមាននរណាខ្លះនៅតំបន់របស់យើងទឹកឈូមានកែបមានមានមានមានទាំងអស់អ្នកអ្នកខ្លះយើងឃើញគាត់យើងឲ្យសកាត់ឲ្យគាត់ក៏ប៉ុន្តែគាត់អត់បានយកចិត្តទុកដាក់ទេ អត់បានយកចិត្តទុកដាក់ទេគាត់ទៅសម័យដែលហើយយកលុយអញ្ចឹងវាខ្លាយទៅជាការមុខស្និទ្ធរបស់គាត់បើទោះជាអង្គគាត់អាចលុបបានប៉ុន្តែជាងធ្វើឲ្យអស់ចិត្តអញ្ចឹងអានេះក៏វាជាអាចជាហិកម៉ាស់របស់នាប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាំនៅក្នុងសម័យកាលនេះដែរអញ្ចឹងយកមកយើងយកទៅឲ្យទៅហើយឬគាត់ទទួលបានច្រើនទៅអីទៅ បានលុយនឹងមកមិនបានទៅប្រឹងប្រែងក្នុងការស៊ីហូបឲ្យមានកម្លាំងដើម្បីធ្វើអ៊ីបដិតចាយវាឲ្យត្រូវអី ណាទៅដាក់ទៅតាមអ្វីដែលថាថ្ងៃរយ៉ាផងទៅនេះដាច់ពេលដាច់វេលាឬក៏បានថ្ងៃរយ៉ាអត់យ៉ាងខ្លះទៀតក៏បានច្រើនតែអញ្ចឹងអញ្ចឹងអាហ្នឹងយើងធ្លាប់ឃើញធ្លាប់មានពីមុនមកហើយដល់អញ្ចឹងទៅយើង អត់បានបន្ទោសអ្នកដែលគេធ្វើអញ្ចឹងទេឬក៏បន្ទោសសម្រាប់អ្នកដែលគេយកទៅចាយវាយយើង ចង់និយាយណែនាំនិងជំរុញទឹកចិត្តរបស់អ្នកដែលកំពុងតែធ្វើអ៊ីបាដិតចេញសកាត់ទេនេះធ្វើយ៉ាងម៉េចអានឹងជាអ៊ីបាដិតរបស់យើងមួយណាល្អបើសិនជាយើង កំពុងតែយើង កំពុងតែធ្វើអ៊ីបាដិតដែលត្រូវការរំលូគំរូពីរ៉ាស៊ូលឡោះដឹងថារ៉ាស៊ូលឡោះមានលុយមិនតែឲ្យប្រើចេញជា របស់គឺយើងចាញ់អាហ្នឹងទៅដើម្បីឲ្យស្លាមាត់ក្នុងអ៊ីបាដិតរបស់យើងយើងកុំគិតពីគេណាយើងត្រូវគិតពីអ៊ីបាដិតរបស់យើង អ្នកខ្លះឲ្យរៀងរៀងដូចជំនះក្នុងការឲ្យលុយដើម្បីងាយស្រួលខ្លួនឯងក្នុងការស្រាលទៅអីទៅគិតវែងឆ្ងាយទៅចុះយើងអ៊ីបណ្ឌិតយើងនេះនៅពេលដែលឲ្យហើយកំពុងតែមានការផ្ទុយគ្នាហើយជាក់ស្ដែងនៅក្នុង mazhab Shafi'i នឹងថាបើសិនជាឲ្យលុយគឺ lam yujzi អត់សះទៀតណាក៏ប៉ុន្តែនៅក្នុង mazhab របស់គាត់អ៊ូឡាម៉ាខ្លះនិយាយថាម៉េចអាចងាកទៅតាមអប៊ូហានីហ្វាកន្លែងនេះយើងចង់និយាយថានេះអ្វីដែល អ្នកអាម៉ាល់ខ្លះទៅតាមមជ្ឈិបនឹងកំពុងតែចេញពីមជ្ឈិប Chevy ទៅកាឬក៏ជិះទូក4ដែរក៏យើងអាចនិយាយបានដែរនៅកន្លែងបើយើងចង់ចោតប្រកាសណាអាហ្នឹងចំណុចដែលយើងត្រូវយកមកនិយាយយើងតែងតែថាអត់ងាកពីមជ្ឈិបបានប៉ុន្តែការងាកមជ្ឈិបឲ្យវាត្រូវជាមួយនឹងរ៉ាស៊ូលឡោះសាឡឡោះហើយវ៉ាសណានេះគឺជាមេគាដែលត្រឹមត្រូវមជ្ឈិបចេះមជ្ឈិបចេះមជ្ឈិបចេះប៉ុន្តែដលិលដែលត្រឹមត្រូវ ត្រឹមត្រូវស្របជាមួយនឹងសុនណាគឺមកបៀបនេះអានឹងយើងចេញពីមតិហិបដើម្បីទៅតាមនប៊ីពីព្រោះមតិហិបប្រើឲ្យយើងតាមនប៊ីមតិហិបរៀបខ្លួនដើម្បីតាមនប៊ីអញ្ចឹងទី1ចំណុចរបស់យើងយើងត្រូវរក្សានៅអ៊ីបាដារបស់យើងឲ្យបានត្រឹមត្រូវត្រូវជាមួយនឹងសុនណាឃើញទេហើយនឹងការពារនៅពេលដែលយើងឲ្យសង្ឃឹមថាគាត់ហូបទៅអីទៅនឹងវា បានត្រឹមត្រូវទៅតាមអ្វីដែរជាអឺជាហុកុំទៀមទាឲ្យគាត់ ធ្វើមានន័យថាយើងកែហូបចុកដើម្បីធ្វើ event ទៅឆ្លងអបសុខារបស់ទី2ចំណុចដែលថាតរុញចោះរុញឡើងបើសិនជាយើងមើលទៅរូបភាពវា50 50ក្នុងការត្រូវនិងមិនត្រូវតើអង្គររបស់គាត់ប្រភេទអីដែលគាត់យកមកលក់ឧទាហរណ៍ឃើញទេតើអង្គរហ្នឹងវាត្រូវនឹងតម្លៃនឹងទេដែលយើងដាក់ថានៅនេះប៉ុណ្នេះដល់ពេលគាត់យកមកដាក់ដាក់ប៉ុណ្ណឹងដែរឬក៏អត់ឃើញទេ ហើយដល់ពេលយើងយកទៅចាក់យើងយករបៀបម៉េចអាហ្នឹងគ្រាន់ថាដូចស្តាក់មិនស្រួលលើកឡើងយើងមិនហ៊ានថាទេក៏ប៉ុន្តែ នៅក្នុងអារម្មណ៍របស់គាត់អាចនឹងថាងាយស្រួលក្នុងការញ៉ឹងទៅធ្វើនៅទីហ្នឹងគឺគាត់អត់ញ៉ឹងឬក៏ជួយអ្នកទៅរៀបចំកលោតផ្លឹងខ្លួនឯងឲ្យគ្រប់ឲ្យគ្រប់ហើយយកទៅឲ្យគាត់គឺគាត់អត់ទេអញ្ចឹងរៀងដូចល្បិចមួយនៅក្នុងជៀសវាងចែកពីអាការខិលាការខ្វែងគំនិតដែលមាន ការយល់បែបហ្នឹង ដាក់ណាម៉ាយូរីបុកៃឡាម៉ាឡាយូរីបុកបោះបង់អ្វីដែលសង្ស័យមកកាន់អ្វីដែលច្បាស់លាស់នឹងជឿជាក់ឡើងឲ្យហើយតឲ្យត្រូវណាដាក់មកអាណាល្អគឺវាអត់បញ្ហាទេយើងដាក់ទៅយកទៅឲ្យទៅមើលទៅឃើញទេចប់ចប់រឿងដោយអត់មាន បញ្ហាអីអាហ្នឹងអប់ដល់អ៊ីបដិរបស់យើង សម្រាប់យើងជាអ្នកធ្វើអ៊ីបដិយើងកុំគិតវែងឆ្ងាយថាអូប្រហែលជាក្នុងករណីដ៏រੂរោះឬចាំបាច់ដែលយើងមិនអាចយកទៅបាន ដោយសារតំបន់បាត់តូបឬក៏អីអីអីអាហ្នឹងគឺយើងចាំយើងលេខតាមពេលក្រោយប៉ុន្តែវានៅតែមានការដឹកជញ្ជូនបានដដែលណានៅតែមានការដឹកជញ្ជូនបានហើយយើងទេតាមទូរស័ព្ទបានទទួលនៅអីនៅយើងរកអ្នកទុកចិត្តមានទៅនៅតែធ្វើអាចបានក្រោយពេលដែលអស់ចិត្តអស់ចង់នៅក្នុងរបៀបនេះដែលថាលែងទៅបានហើយចាំយើងវិលទៅរកលុយពីព្រោះមានទេសនៈមួយដែរដែលគាត់ថាអាច ចេញជាលុយបាននៅក្នុងករណីដែលយើងយកមកប្រើនេះគឺអស់លទ្ធភាពក្នុងការចង់បានឲ្យដូចសុណាស់មែនតែនហើយប៉ុន្តែវានៅតែមិនបានគឺយើងត្រូវមកអាម៉ាឡានេះអានេះទៅយើងជាអ្នកស្រាវជ្រាវរកផ្លូវដែលត្រឹមត្រូវណាចុះអូស្តាតអូស្តាតហេតុផលមួយដែលគេលើកឡើងណាថាដូចមាន comment ផងដែរដែលគេលើកឡើងយូរទៅបងប្អូនរបស់យើងមាន comment មួយចង់ចំណុចហ្នឹងហើយមិនមែនតែគាត់ហ្នឹងទេគឺអ្នកផ្សេងក៏យល់ចឹងដែរ ដែលថាសម័យនេះលោកដីឲ្យចិនអស់ហើយអត់មានអ្នកធ្វើស្រែទៀតទេអញ្ចឹងសកាតហ្នឹងធម្មតាតែគាត់យល់គឺចេញពីសមិទ្ធផលរបស់យើង យើងធ្វើស្រែមានស្រូវមានកយើងចេញកសកាត់វិត្រាទៅប៉ុន្តែសម័យនេះលោកដីឲ្យចិនអស់ហើយជាស្ដែងនៅកំពង់សោមយើងធ្វើឃើញជាក់ស្ដែងលោកអស់ហើយមានអ្នកធ្វើស្រែទេអញ្ចឹងករណីហ្នឹងគាត់ហាក់ដូចជាបង្ខំចិត្តត្រូវចេញសកាត់ជាលុយតែចំណុចហ្នឹងគឺហេតុផលបែបនេះគឺសមស្របដែរទេសាយើងដើម្បីចង់ធ្វើ ibadat គឺយើងត្រូវទៀមទាធ្វើយ៉ាងម៉េចឲ្យចំណីអាហារដែលចេញពីយើង ទៅនឹងគឺជាអ្វីមួយដែលស្របជាមួយនឹងសុណាស់របស់នប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាមអញ្ចឹងបើយើងមានលុយគឺយើងទៅទិញតដើម្បីយកមកចេញជាសកាត់ពីប្រាក់ហើយបើសិនជាអ្នកក្រនឹងគាត់ចង់បានលុយយកអង្គនឹងទៅលក់វិញជាកម្មសិទ្ធិរបស់គាត់គាត់ធ្វើអីក៏បានដែរណាប៉ុន្តែសម្រាប់យើងឬចេញពីយើងទៅគាត់ធ្វើយ៉ាងម៉េចឲ្យនៅលើផ្លូវរបស់នប៊ីសាឡឡោះអាឡៃហ៊ីវ៉ាសាឡាម នេះគឺរឿងយើងត្រូវធ្វើព្រោះវាជាអ៊ីបាដាតបើគាត់បានលុយគាត់ចេះយកទៅលក់បានគាត់មានប្របែអីប្រមូលកោទៅលក់ទៅគាត់បានលុយអញ្ចឹងអានេះរឿងសម្រាប់របស់គាត់ប៉ុន្តែចេញពីយើងទៅក្នុងនាមយើងជាអ្នកធ្វើអ៊ីបាដាតហ្នឹងយើងមើលមែនយើងមិនទាន់អាចចាប់យកទៅតាមទស្សនៈអ៊ូឡាម៉ាយើងមើលទៅលើសុនះដែលមានដលិលមកនេះឃើញទេសោះហាបើប្រាប់មកមិនអីមិនប៉ុន្តែដោយសារថាលុយវាអាចយកទៅទិញអានេះបាននេះបានអ៊ូឡាម៉ាគាត់ថាយកតែលុយទៅវាចង់ទិញអីក៏បានដែរហូបតហូបបាញ់ឆាវហូបពីហូបនោះ ណាបានច្រើនមុខប៉ុន្តែណារីធ្វើណារីអត់បានធ្វើគឺគាត់ឲ្យយកអីចេះទេអញ្ចឹងនៅក្នុងលក្ខណៈហ្នឹងអ្នកក្រសម័យយើងអញ្ចឹងបើខ្ញុំខ្ញុំការពារទៅការពារថាអូវាអាចជាហិចខ្មាស់មួយដែរឬក៏អត់បើសិនជាយើងយកទៅហុចឲ្យគាត់ហើយគាត់អត់បានយកចាយវាគាត់យកទៅចាយផ្លូវអាក្រក់វិញយើង យើងវាមិនមែនចោទថាគេអាក្រក់មិនទេប៉ុន្តែយើងការពារនៅក្នុង ibadah របស់យើងពួកខ្មែរជារបស់គាត់ហើយគាត់នឹង Allah Subhanahu wa Ta'ala ប៉ុន្តែយើងមិនបានចូលមិនចង់ចូលរួមនៅក្នុងការជំរុញឲ្យគាត់មានត្រូវបានទៅតាមរយៈអ្វីដែលយើងធ្វើ ibadah ហ្នឹងជាសង្ឃឹមថាអាចយល់បានដល់ទេសនាយ៉ាអរគុណច្រើនអស្ចារ្យអឺពាក់ព័ន្ធទៅនឹងអ្វីដែលអស្ចារ្យលើកឡើងហាក់ដូចជាឃើញថាមនុស្សយើងនឹងកំពុងតែមានហៅថាដូចយើងនិយាយចំថាមានរបិចទាញយកមកធ្វើប្រយោជន៍ ខ្លួនឯងអញ្ចឹងណាធ្វើមិនឲ្យឲ្យងាយស្រួលហើយប៉ុន្តែនៅក្នុងចំណុចហ្នឹងគឺមានសាសដែរពាក់ព័ន្ធទៅនឹងការចេញសកាត់រំលងភូមិឬក៏យើងហៅថាយកសកាត់ទៅភូមិក្រៅទៅស្រុកក្រៅអញ្ចឹងណាសកាត់ពិត្រាពាក់ព័ន្ធទៅនឹងសកាត់ពិត្រាតើការជញ្ជូនទៅស្រុកមួយផ្សេងទៀតបានដែរឬទេហើយជួនកាលវាធ្វើជាច្រើនរូបភាពដោយថាបងប្អូនយើងនៅនៅនេះអ្នកក្រីក្រមានដូចគ្នាដែរហើយនៅភូមិផ្សេង បងប្អូនយើងអញ្ចឹងយើងយកទៅឲ្យបងប្អូនយើងនៅភូមិផ្សេងនៅស្រុកផ្សេងហ្នឹងឬក៏អ្នកខ្លះទៀតជាការលើកសកាត់ទៅភូមិផ្សេងហ្នឹងបើថាផ្លាស់ប្ដូរហ្នឹងគឺមានវិបត្តិឬក៏មានមូលហេតុផ្សេងផ្សេងទៀតប៉ុន្តែជារួមតើការយកសកាត់ពីភូមិមួយទៅភូមិមួយហ្នឹងឧត្តមឥស្លាមគិតយ៉ាងម៉េចដែរសតនៅក្នុងហុកុំសារ៉ារបស់យើងសម្រាប់ខ្ញុំជាអ្នកស្មើយ៉ា ជាទូទៅជាតិពិតនិងជាតិដើមរបស់សកាត់គឺយើងត្រូវចេញនៅក្នុងភូមិរបស់យើងសិនហើយបើសិនភូមិរបស់យើងគេគិតនៅក្នុងឃុំយើងមើលនៅក្នុងឃុំយើងសិនទៅឃុំហើយនៅក្នុងស្រុកយើងមើលស្រុកហ្នឹងទៅពីព្រោះនប៊ីសល្លឡោះអាឡៃហ៊ីវ៉ាសឡាមហ៊ូសមីនអំវ៉ាលហ៊ីមហ៊ូសមីនអឺនីយ៉ាអ៊ីហ៊ីមហ្វាទូរ៉ាឌូអាឡាហ្វូការ៉ាអ៊ីហ៊ីមទៅពេលដែលមូអាសទៅយ៉ាម៉ាន់គាត់ប្រើឲ្យមូអាសដាក់វ៉ាស់ទៅកាន់ឡាអ៊ីឡាហ៊ីឡឡោះតបមកឲ្យ ប្រើឲ្យពួកគេសម្បះយ៉ាងបន្តមកឲ្យយកសកាត់យកពីអ្នក មានហើយឲ្យអ្នកក្រនៅពីនោះឧឡាម៉ាទៅយល់ចេញពីអសម្ដីរបស់នប៊ីសាឡឡោះអាឡៃវ៉ាសាឡាមដែលថាយកពីអ្នកមាននៅទីនោះឲ្យអ្នកក្រនៅទីនោះអញ្ចឹងគាត់ថាមិនអាចយកសកាត់ចេញក្រៅភូមិបានទេលុះត្រាតែមានមូលហេតុដូចជានៅក្នុងភូមិអត់មានទេអ្នកក្រយើងចេញឬក៏មានដែរក៏ប៉ុន្តែវាក្រមិនដល់អ្នកក្រៅភូមិណាឬនៅក្នុងតំបន់ផ្សេង ណាឬនៅក្នុងតំបន់ផ្សេងអញ្ចឹងអានឹងបានគេគិតថាអាចចេញបានបើដល់ហេតុណានៅទីនេះអឺនៅមានហើយនឹងស្មើគ្នាអានឹងល្អវាយល់ទៅតាមអ៊ូឡាម៉ាគឺយើងអត់អាចចេញទៅណា បានទេ គឺយើងត្រូវប្រគល់និងផ្ដល់ទៅឲ្យអ្នកក្រឬមីស្គីននៅក្នុងតំបន់របស់យើងសិនអល់ឡោះយ៉ាអរគុណច្រើនពាក់ព័ន្ធទៅនឹងសំណួរឬក៏អ្វីដែលវាគ្មិន ទៅចាត់សួរទៅវិធានរបស់យើងប្រហែលជាអស់ហើយពេលវេលាយើងក៏អស់ដែរប៉ុន្តែនៅមានសំណួររបស់បងប្អូនយើងជាច្រើនផងដែរដែលយើងគួរតែអាចឆ្លើយបានថាពេលវេលាយើងយូរតិចក៏ដោយថាឡាច់ទួនទួនបញ្ញាប់ហ្នឹងណាតែខ្ញុំគិតថាគួរតែឆ្លើយជូនគាត់ទៅពីព្រោះគាត់សួរគាត់ចង់ដឹងមិនគាត់សួរណាចាអឺ គាត់សួរពាក់ព័ន្ធនឹងសូមនិយាយពេលទីទៀតចាស់ណាសូមពេលទីទៀតចាស់គាត់សួរពាក់ព័ន្ធទៅនឹងក្រៅសាច់រឿងទីដែរប៉ុន្តែទោះយ៉ាងណាក៏ជាចម្ងល់របស់គាត់តើគាត់សួរថាតើអឺស្ត្រីអាចសាឡាតសុណាត់រយ៉ាហ្វីត្រាស់បានឬអត់ស្ត្រីអាចសាឡាតសុណាត់រយ៉ាហ្វីត្រាស់បានឬអត់គាត់ថាចង់សួរយូរហើយយ៉ាស្តាជួយឆ្លើយទីមកស្តាអបូបកាត់កុំឲ្យស្ងាត់ពេកយ៉ាឡាតហ្វដលស្តា តើស្ត្រីអាចសម្បាយ៉ាងសុណាត់រយៈបានឬទេអលហាំឌុលីឡាយ៉ាបើយើងក៏លេចទៅមើល hadis ដែល Rasulullah sallallahu alaihi wasallam ប្រើឲ្យស្ត្រីអសំបីតអ្នកមានហេតុអីទាំងអស់ហ្នឹងចេញទៅមូសឡាមានថាចេញទៅទីវាលយ៉ាងនេះដើម្បីអ៊ីនសាអល់ឡោះទទួលបាននៅការសบายរីករាយ នៅថ្ងៃហរីរយ៉ានូអឺក៏ដូចជាសម្ភារយ៉ាងអឺដែលមានកន្លែង cost ដែលឡែកសម្រាប់ស្ត្រីដែលមិនលាយឡំជាមួយនឹងបរិទេសទេអ៊ីនសាអល់ឡោះអឺវាគឺជាអ្វីដែលរ៉ូស៊ូលឡោះសឡលអនុញ្ញាតគឺមិនមានបញ្ហាទេរំនេះសូម្បីតែបើយើងលេខទៅមើលអាទីនេះគឺរ៉ូស៊ូលឡោះសូម្បីតែនេះមានហេតុនោះក៏ត្រូវឲ្យទៅដែរដើម្បីទទួលបាននៅការស្ដាប់ណែនាំអំពីគុណរបស់របស់ខទីដែលនិយាយនៅក្នុង សម្បះយ៉ាងរីរយ៉ាដែលជាថ្ងៃដែលបុណ្យទានដ៏ធំធេងរបស់សាសនាអ៊ីស្លាមណាអ៊ីនសាអល់ឡោះអត់អីទេឲ្យគាត់ទៅសម្បះយ៉ាងយ៉ាអូស្តាត់តែអ្នកដែលមានអ្នកដែលមានរដូវស្ត្រីដែលមានរដូវនៅវាក៏ឲ្យចេញទៅដែរមិនមែនទៅសម្បោះយ៉ាងនេះទេទៅដើម្បីទៅស្ដាប់គុណតម្រើដើម្បីមានអារម្មណ៍សម្បោះនេះទេនៅថ្ងៃហ្នឹងយើងដឹងមានស្ត្រីដែលមានមិនត្រូវបានអនុញ្ញាតឲ្យសម្បោះយ៉ាងទេប៉ុន្តែក៏សំបីទៅក៏នៅឲ្យ ឬស្ត្រីកមុំចាស់អ៊ីនសាឡោះអានេះគឺសប្បាយទាំងអស់ទៅទាំងអស់គ្នាទៅទាំងអស់គ្នាទៅកន្លែងរបស់យ៉ាងណាទៅទាំងអស់គ្នាដើម្បីបង្កើននូវភាពអធិកធមនៅខែរយ៉ាអ្នកសប្បាយយ៉ាងបានសប្បាយយ៉ាងតែអ្នកដែលមិនសប្បាយយ៉ាងមិនបានទេនៅពីក្រោយអឺណានប៊ីចោលឲ្យយើងសប្បាយយ៉ាងនៅក្រៅម៉ាស៊ីតមានទីវាលទីវាលមូសាឡាដែលគេរៀបចំឡើងដើម្បីសម្បាសយ៉ាងអញ្ចឹងស្ត្រីអាចទៅអង្គុយនៅ កន្លែងណាមួយដែលអាចលឺពីហ៊ុនតបាសអីចឹងណាយ៉ាចង់បាទអរគុណច្រើនសូមជ័យទៅយ៉ាវ៉ាទេអឺសង្ឃឹមថាច្បាស់ហើយអញ្ចឹងមានន័យថាស្ត្រីគឺប្រុសអឺសុណាត់រយ៉ានេះគឺទាំងស្រីទាំងប្រុសដល់អាយុគឺសុណាត់ទាំងអស់គ្នាហើយលក្ខណៈសុណាត់របស់អកាដដែលសម្បាយ៉ាងនៅក្រៅម៉ាស្ជីតទីវាលបើសិនជាអាចដើម្បីឲ្យប្រជាជនរបស់យើងចូលរួមច្រើនទាំងអស់គ្នាទាំងក្មេងទាំងចាស់ទាំងស្រីទាំងប្រុសរីឯអ្នកដែល ស្ត្រីដែលមិនអាចសម្បាសយ៉ាងបានដោយមានឧទោតមានរដូវគឺគាត់នៅពីក្រោយដើម្បីស្ដាប់ខុតប៉ះបានបងប្អូនប៉ុន្តែគាត់ត្រូវចេញទៅដែរអឺមួយទៀតគាត់សួរតើពេលល្អដែលគួរចេញសកាត់ពីត្រាស់ហ្នឹងពេលណាពេលល្អបំផុតដែលគួរចេញសកាត់ពីត្រាស់យ៉ាឧស្សាហ៍វាគ្មិនរបស់យើងបានបកស្រាយហើយសាស្ត្រមហាម៉ាត់គឺល្អបំផុតវគ្គទូដែលល្អបំផុតសម្រាប់ចេញសកាត់ពីត្រាស់គឺអឺក្រោយពេលសុបោះមុនសាឡាត់រាយ៉ាណាមុនសាឡាត់រាយ៉ា ប៉ុន្តែអឺគួររំលឹកបន្តិចថាសាឡាត់របស់យើងបច្ចុប្បន្ននេះគឺយើងធ្វើរៀងៗខ្លួនអញ្ចឹងបើយើងមុនយើងសាឡាត់ហ្នឹងយើងចេញសកាត់ឲ្យហើយប៉ុន្តែកុំអោយយើងពជាពេលការសាឡាត់របស់យើងខ្លាំងពេកដូចជាឧស្សាហ៍បានលើកឡើងអញ្ចឹងណាយើងធ្លាប់សម្បោះយ៉ាងជាទូទៅនៅភូមិរបស់យើងម៉ោង7កន្លះសម្បោះយ៉ាងរយៈអញ្ចឹងយើងធ្វើយ៉ាងយ៉ាងម៉េចចេញសកាត់វិត្រាឲ្យបានអឺមុនម៉ោង7កន្លះទៅហើយម៉ោង7កន្លះយើងសាឡាត់រយៈធម្មតាទៅកុំអោយថាមុនសម្បោះយ៉ាងយើងតាក់គិតយ៉ាងរហូតដល់ម៉ោង10អីគាត់ អាហ្នឹងក៏វាមិនល្អដែរចាអញ្ចឹងជាលោកម៉ាន់លើកដៃទូរនេះអូមានមសាឡាមួយទៀតមានមសាឡាមួយទៀតអឺចាំចាំឆ្លើយសាលោកម៉ាន់ជាមួយគ្នាតែម្ដងទៅពីសាននេះគាត់សួរថាចោះស្ត្រីអាចសម្បោះយ៉ាងមួយយ៉ាត់បានឬអត់នេះគឺជាមសាឡាមួយសំខាន់ដែរនៅស្រុកយើងអាចតែឃើញទេ شيخ لقمان تفضل អឺមានការបន្ថែមជាមួយនឹងចម្លើយសំណួរនេះផងដែលគាត់សួរថាស្ត្រី អាចសម្ប័យយ៉ាងបញ្ញត្តិបានឬក៏អត់តោះផងតសុំជេយ៉ាយ៉ាអ៊ុស្តាដម៉ានសុំជេសុំបងពេលអារ៉ាន់អឺទីមួយលំចង់ចូលរួមវ័យជនពុបកាតិចតាមរំបកស្រាយនឹងវាតកតងមួយគ្នាតកតងនឹងការសម្ប័យយ៉ាងដែលណាប៊ីសល្លឡោះសាឡាមបានប្រើឲ្យស្ត្រីទាំងក្រមុំទាំង អ្នកមានហេតុ ដើម្បីទៅសម្បះយ៉ាងរយាទាំងពីររយាអ៊ីឌុលហ្វីត្រីហើយនិងរយាអ៊ីឌុលអថាគឺដោយសារសម្បះយ៉ាងហ្នឹងគឺយើងសម្បះយ៉ាងនៅវានៅទីវាលមិនមែនសម្បះយ៉ាងក្នុងម៉ាសិតទេកុំអោយអ្នកខ្លះគាត់យកច្រឡំថាអញអ្នកដែលមានហេតុទៅស្ដាប់ខុតបាឬក៏ទៅស្ដាប់ខទីបឡើងនៅសម្បះយ៉ាងរយាចូលទៅស្ដាប់ក្នុងម៉ាសិតបានដែរអញ្ចឹងមិនមែនដូច្នោះទេចង់បញ្ជាក់ឡើងតែថាសុំណាស់គឺសម្បះយ៉ាងនៅកន្លែងវាល ដូច្នោះស្ត្រីក៏អាចអង្គុយស្ដាប់ខុនច្បាស់បានដែរណាចឹងហើយបានជានប៊ីសូសឡាមបានបញ្ជាក់ថាពូមៀតអ៊ុមលអាទីយ៉ាក៏ថាម៉េចរ៉ាឌីយ៉ាឡោអានហាកាឡាត់ពូមៀតឡា أن نخرج العواتق والحيض في العيدين يشهدن الخير ودعوة المسلمين وتعتدل الحيض المصلى حديث متفق عليه جمعة رضي الله عنها قد بان بنجتها គេបានប្រើពួកយើងខ្ញុំដើម្បីចេញទៅសម្ដាស់យ៉ាង ទាំងក្រមុំយ៉ាទាំងអ្នកមានរដូវនៅថ្ងៃរយ៉ាដើម្បីស្ដាប់យ៉ានៅប្រការល្អជាច្រើននៅថ្ងៃនោះហើយក៏ឃើញជួបជុំគ្នាច្រើននោះស្មឹងតែលើកលែងតែស្ត្រីទេក៏អត់សម្ដាស់យ៉ាងអរគុណច្រើនសូមសូមសង្ខេបតិចដោយសារដោយសារពេលវេលារបស់យើងសូមតែបានចូលដល់ថ្ងៃវិញតើតើនឹងស្ត្រីតើអាចសម្រាប់យ៉ាងមួយយ៉ាងបានអត់ស្ត្រីតើពិតសុណាត់ត្រូវសម្រាប់យ៉ាងឲ្យមួយយ៉ាង ហើយការឈរសម្បាសយ៉ាងមិនឯងបរោះគាត់ឈរបន្ទាប់ពីមួយយ៉ាត់ហើយក្មេងប្រុសប្រុសបន្ទាប់ហ្នឹងហើយស្រីស្រីក្រោយនឹងទៀតអានោះសុនណាត្រូវបានប្រើទាំងបុរសទាំងស្ត្រីដើម្បីឲ្យសម្បាសយ៉ាងឲ្យមួយយ៉ាត់ដោយឡែកនៅស្រុកយើងនេះមិនដឹងយ៉ាងម៉េចឲ្យដល់សម្បាសយ៉ាងមួយយ៉ាត់មិនមិនសម្ដិតឈរមើលនៅខាងក្រៅស្រីស្រីស្ត្រីឈរមើលខាងក្រៅឲ្យប្រុសប្រុសសម្បាសយ៉ាងទោះបីគាត់អាចសម្បាសយ៉ាងបានក៏គាត់អត់សម្បាសយ៉ាងដែរ អាហ្នឹងការយល់ច្រឡំមួយចំនួនដែលខ្ញុំឃើញណាមិនមែនទាំងអស់ទេដែលខ្ញុំឃើញមួយចំនួនតូចយ៉ាដែលគាត់អត់បានយល់អត់ដឹងថាបានប៉ះឡាច្រើនប៉ុណ្ណាទេសម្រាប់មួយមួយមួយចំនួនតូចអីសាច់គ្រប់ភូមិអស់គឺអញ្ចឹងប្រាប់ដែរតែមិនមិនយ៉ាងមកអត់អាចដល់ភូមិខ្លួនឯងគេសម្បេះយ៉ាងវល់ឡោះអឡោះទៅអ្វីដែលខ្ញុំសង្កេតមើលនេះគឺភាកច្រើនគាត់អត់សម្បេះយ៉ាងហ្មងគាត់សុខទៅធោនៅខាងក្រៅមួយមួយធំហ្នឹងហើយ យ៉ានេះគឺជាអានេះគឺជាការការដែលគាត់អត់យល់បើសិនជាគាត់យល់ថាសម្បះយ៉ាងឲ្យមកយត់បានបោះឡាប៉ុនក្នុងហូតមកគិរតសម្បះយ៉ាងហ្នឹងគាត់នឹងយកទៅសម្បះយ៉ាងឲ្យគាត់ទៅយ៉ាងដូចគេអញ្ចឹងយ៉ាដោយសារគាត់អត់យល់គាត់សុកចិត្តឈរមើលគាត់ខាតបោះឡារបស់គាត់យ៉ាអរគុណច្រើនអរគុណច្រើនសាទនៅចម្លើយយ៉ារំលឹកយ៉ាអរគុណច្រើនអឺមូស្លីម៉ាទាំងអស់ឲ្យគាត់យកចិត្តទុកដាក់ក្នុងការសាឡាត់មួយយ៉ាងនេះឲ្យក្រោយអ៊ីនសាអល់ឡោះគាត់អាចចូលរួមបានយ៉ា យ៉ាយ៉ាអរគុណច្រើនសាលោកម៉ានហើយសូមអឺកន្លះនាទីដើម្បីផ្ដាំផ្ញើចុងក្រោយសាបុបកាត់ចាប់តាមពីសាបុបកាត់ជាលោកម៉ានហើយមិញយ៉ាយ៉ាជាបុបកាត់សូមតែ10វិនាទីក៏កន្លះនាទីតែប៉ុណ្ណោះសម្ដីចុងក្រោយមុនយើងចប់អលហាំឌុលីឡាអរគុណយ៉ាងពីគុំទូនទួនយើងហើយនឹងទូរំនេះដែលបានបលឱកាសដល់លើកចុងក្រោយ អឺអ្វីខ្ញុំចង់រំលឹកសម្រាប់ខ្លួននឹងនិងពុំមួយអ៊ីស្លាមទាំងអស់ពីព្រោះថាយើងដឹងហើយសកាត់ទីតានេះគឺជាអ៊ីបាដតជាប្រឌូណាដែលរ៉ាស៊ូលឡោះទៅបានដាក់ប្រឌូមកលើយើងដូច្នេះហើយយើងត្រូវតែពិនិត្យវិច័យទៅលើអាម៉ាល់អ៊ីបាដតមួយនេះអឺដោយគូមូហាម៉ាត់ហាសានគាត់លើកឡើងមកមិញខ្ញុំសូមគ្រប់គ្រង យ៉ាងពេញទំហឹងអ្វីដែលគាត់និយាយនេះគឺថាយើងកុំគិតទៅដល់ថាអ្នកក្រឬក៏វាងាយស្រួលសម្រាប់យើងឬក៏ងាយស្រួលសម្រាប់អ្នកក្រដាក់លុយនៅក្រៅប៉ុន្តែយើងអត់គិតថាយើងកំពុងតែធ្វើខុសពីសុនណិតរបស់នប៊ីចាតែទៅតែនឹងមកយើងត្រូវគិតហើយបើសិនជាការគិតរបស់យើងនោះណាថានោះសម័យឥឡូវនេះវិចាយលុយច្រើនជាងអ្នកក្រត្រូវការលុយជាងអ្វីអ្វីតែមានតែយើងចេះជាងរស៊ូលឡោះសល្លោះតែមិនចេះជាងអបអរសាហ្នឹង យើងដឹងជាងអល់ឡោះដឹងជាងរ៉ាស៊ូលអាហ្នឹងវាបញ្ហាមួយខណៈដែលរ៉ាស៊ូលសល្លោះអាឡៃហ៊ីវសែលដឹងក៏ប៉ុន្តែគាត់មិនចង់ឲ្យចេញជាលុយគាត់មិនចង់មិនបានប្រាក់ឲ្យចេញជាលុយមិនសោះបាត់ទាំងអស់ទៅចេញជាលុយណាចេញជាតម្លៃគាត់ចេញជាអាហារដោយសារមូលហេតុជាច្រើនដែលយើងមិនដឹងទេយើងធ្វើតាមសុណាវាឆាប់ចប់ទេជីវិតរបស់យើងគឺអល់ឡោះគាត់ទទួលយកដោយសារយើងធ្វើតាមសុណានេះឯយោបល់នេះយោបល់នោះផ្សេងអំពីរ៉ាស៊ូលឡោះសល្លោះគ្មានអ្នកណាធានាទៅទេតែអាចខុស ចឹងហើយយើងសូមប្រុងប្រយ័ត្ននៅចំណុចនេះលើសូមតែផ្ដាំតែប៉ុណ្ណឹងអ៊ីនសាអល់ឡោះឲ្យយើងប្រុងប្រយ័ត្នមែនទែនរឿងអ៊ីបាដាតហ្សាកាត់ទីប្រាស់នេះអ៊ីនសាអល់ឡោះយ៉ាអរគុណអរគុណចាយ៉ាអឺសាមហាម៉ាត់មានអ្វីផ្ដាំផ្ញើចុងក្រោយសូមតិចមុនយើងលា ហ្នឹងហើយអត់មានផ្ដាំផ្ញើអីច្រើនទេគឺគ្រាន់តែរំលឹកខ្លួនឡើងផ្ទាល់គឺខ្លួនខ្ញុំផ្ទាល់ជាមួយនឹងពុកមួយរបស់យើងនៅកំពុងតាមដាននៅក្នុងកម្មវិធីនេះអត់សង្ស័យក្នុងការធ្វើ Ibadat ហើយនឹងលេខមើលទៅលើសកម្មភាពរបស់យើងនៅក្រោយរ៉ម៉ាដនមើលតើវាមានការប្រែប្រួលដែរឬក៏អត់ប្រសិនបើវាមានការប្រែប្រួលទៅក្នុងការលុបទៀងទៅស្រឡាញ់ Ibadat នោះមានន័យថាអល់ឡោះសុបហានវតាឡាកំពុងតែទទួលយកតាមរបស់យើង ហើយប្រសិនបើក្រោយរ៉ាម៉ាឌនហើយយើងដូចតែមុនរ៉ាម៉ាឌនដដែលតនៅក្នុងក្នុងខែរ៉ាម៉ាឌនអានឹងយើងត្រូវតៅបិទហើយនឹងជាយាមកែលម្អខ្លួនរបស់យើងទៀតដើម្បីទទួលបាននូវជោគជ័យជាទុនយ៉ារហូតដល់អាខេរ៉ាពីព្រោះខែមួយនេះវានឹងកាត់បន្ថយតូននៅក្នុងរយៈពេលបន្តិចទៀតនេះអ៊ីនសាអល់ឡោះយ៉ាអរគុណច្រើនមហាម៉ាត់ក៏ដាច់ទៅយ៉ាសូមឧស្សាហ៍ម៉ាន់សូរតើ សតមានអ្វីផ្ដាំផ្ញើចុងក្រោយយ៉ាអល់ហាំឌីលឡាហឡានជាចុងក្រោយនៅយុគនេះ ទីមួយអឺសូមអរគុណដល់បងប្អូនពុកមួយស្លាមរបស់យើងដែលបានតាមដានកម្មវិធីរបស់ពួកខ្ញុំដែលរៀបចំដោយ Star Omli និងទី2សូមថាយើងសកាត់ត្រាស់នេះគឺទៅដឹងថាយើងជាសកាត់អបដានសកាត់ជីវិតខ្លួនប្រាណរបស់យើង ចឹងហើយសូមជិះវៀងឲ្យមែនតើការពារឲ្យមែនតើនៃការបញ្ជូនសកាត់ចេញពីភូមិរបស់យើងព្រោះអាចជូននឹងគឺវាខុសនឹងសុណាស់វាខុសនឹងសុណាស់ណាវីចឹងហើយយើងកុំហាមិនសកាត់វិត្រាស់នេះអត់អាចមើលតាមខ្សែស្រឡាយទេណាខ្សែស្រឡាយយើងលំហាត់ផ្សេងនៅតំបន់ផ្សេងស្រុកផ្សេងខំបញ្ជូនឲ្យដែរហ្នឹងគឺវាមិនត្រឹមត្រូវទេយើងមើលអ្នកដែលជាប់ជារត់ជិតខាងភូមិជាមួយយើង លុះត្រាតែដូចទូនទូនបានប្រាប់ចឹងបើថាអត់មានអាណិតចាំយើងគិតជូនបើថាមានត្រូវតែទុកនៅក្នុងភូមិរបស់យើងនេះដោយសារនេះគឺជាសុនណះណាប៊ីសូឡោះអាឡៃហ៊ីវ៉ាសាឡាំទោះបីពេលណាយើងធ្វើខុសពីសុនណះគ្មាននរណាម្នាក់ហ៊ានធានាយើងទេបើធ្វើទៅសុនណះអ៊ីនសាអល់ឡោះយើងនឹងជោគជ័យ100%វ៉ាឡោះចាអាឡាណាចា អរគុណច្រើនអរគុណច្រើនដល់ឧស្សាហ៍ឧស្សាហ៍វិក្កាមរបស់យើងហើយក៏សូមថ្លែងអរគុណផងដែរដល់ទស្សនិកជនឬក៏បងប្អូនមូស្លីមមូស្លីម៉ាដែលបានតាមដាននៅក្នុងប្រទេសនេះដូច្នេះដោយសារតែពេលវេលារបស់យើងកន្លងផុតទៅជួហើយហើយក៏ដល់ពេលសម្រាប់ផងដែរយើងខ្ញុំទាំងអស់គ្នាសូមទូអរពីអល់ឡោះសុបហានតាឡាឲ្យបងប្អូនយើងទាំងអស់ទទួលបាននូវហ៊ីដាយ៉ាតោហ្វិកបន្ថែមពីអល់ឡោះសុបហានតាឡាហើយសូមឲ្យយើងទាំងអស់គ្នាបានទទួលនៅរីស្គីដែលហាឡាល់ហាឡាល់ ពោពេញដោយបើការ៉ាហ្មាត់និងសូមឲ្យអល់ឡោះតាឡាទទួលយកនៅអាម៉ាល់អ៊ីបារ៉ាតរបស់យើងនៅក្នុងខែរ៉ាម៉ាត់ទាំងអស់នេះអាមីនយ៉ារ៉ាប់អាឡាមីនសម្រាប់ពេលនេះគឺយើងសូមបញ្ចប់តែប៉ុណ្ណេះវបិលឡាហ៊ីតាហ្វីកុលហ៊ីដាយ៉ា والسلام عليكم ورحمة الله وبركاته وأظلنا شهر السلام ضيف يزور بكل عام فإذا أهل هلاله في الكون ينحسر الظلام في الكون ينحسر الظلام ونفوسنا تهفو له وتهيم فيه فلا